អូនដែលចូលឡងបាទគម្រប់ខួប45ឆ្នាំបាទនៅក្នុងថ្ងៃនេះ បាទហើយបងប្អូនជួយអំបញ្ញមិញនឹងជួយអបអរសាទរបាទជាមោទនភាពដែលបងប្អូនបានគ្រប់គ្រងសម្ដេចដែលចូលឡងបាទដែលគាត់ខិតខំតស៊ូបាទតស៊ូណាស់បាទពេលវេលារបស់គាត់គាត់ឆ្លៀតពេលគ្រប់ពេលវេលាទាំងអស់បាទដើម្បីបំរើព័ត៌មានចែកជូនបងប្អូនហើយ បាទនឹងគាត់នឹងបន្តធ្វើតទៅទៀតបាទគាត់ចូលរួមបន្តនៅកិច្ចការងារផ្សព្វផ្សាយព័ត៌មាននេះតទៅទៀតបាទហើយយើងមានមោទនភាពបាទលោកគ្រូសនតារាក៏គាត់ផ្សាយមកវិញដែរបាទគឺគាត់ចប់បេសកកម្មរបស់គាត់គាត់ត្រឡប់មកផ្សាយវិញដែរហើយចំណែកសម្ដេចបងអូនតេជោឡុងក៏គាត់មកផ្សាយវិញដែរបាទអញ្ចឹងយើង បន្តរួមដំណើររបស់យើងតទៅទៀតណាយើងអត់មានបែកបាក់គ្នាអត់មានទៅណាមកណាអីទេហើយអត់មានលក់ដូរលក់អីដូចជាមានអីផ្សេងផ្សេងទេបងប្អូនណាអត់ទេពួកគាត់មកមួយរយៈពេលហ្នឹងគាត់មានការមានញឹកអីចឹងណាបាទគាត់អត់មានទៅណាទេឥឡូវត្រឡប់មកវិញអស់ហើយបងប្អូនបាទអ្នកជាតិនិយមអត់ទៅណាទេអត់បោះបង់ចោលទេអត់បងប្អូនណាបាទចឹងខ្ញុំជូនពរគុកកំណើតបងអូនដែលចូលឡងនៅក្នុងការបើកឆាកនេះបាទ ហើយខ្ញុំអរគុណផងដែរបាទរបស់សុចិន្តាហេងបាទសុចិន្តាហេង ដែលបានផ្ញើថវិកាមកខ្ញុំហ្នឹង50ដុល្លារដើម្បីខ្ញុំធ្វើដំណើរទៅកាន់ដាឡាស់តិចសាសនៅថ្ងៃសៅរ៍ហ្នឹងបាទគាត់ជួយសពតកប៉ាល់ហោះ50ដុល្លារហើយបងហៀលយូនោះគាត់ជួយ100ដុល្លារសម្រាប់ខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងដាឡាស់តិចសាសនៅថ្ងៃសៅរ៍ទី26ខែ បាទ26ស្អែកខាងស្អែកហ្នឹងបាទខ្ញុំបន្តដំណើរទៅជួបលោកប្រធានសមរេស៊ីនៅ Dallas Texas មួយជើងទៀតបងប្អូនណាខ្ញុំជិះយន្តហោះទៅបាទម្ដងជិះយន្តហោះទៅអរគុណបងហៀយូដែលបានជួយឧបត្ថម្ភបាទថ្លៃសវត្តយន្តហោះដល់ខ្ញុំបាទសុចិន្តាហេងបាទហើយបងមីសែលស្មីតបាទមីសែលស្មីតក៏បានជួយ50ដុល្លារដែរបាទ ហើយតម្លៃសម្បត្តិខ្ញុំទិញគៀកថ្ងៃគឺឡើងថ្លៃបងយាយូលសម្បត្តិគេទិញគៀកថ្ងៃឡើងថ្លៃបាទជាងអស់600ដុល្លារជាងបងហៀលយូបាទនឹងអត់អីទេបងប្អូនណាអរគុណណាស់ដែលបងបានបងប្អូនបានជួយឧបត្ថម្ភខ្លះខ្លះគ្រាន់ជាការរួមចំណែកបាទបាទអរគុណទាំងអស់គ្នាឥឡូវនឹងខ្ញុំបាទឃើញសម្ដេចបងប្អូនសៀងសផលចូលរួមដែរបាទបាញ់មិញគឺបាទ សៀងសផលពីប្រទេសអូស្ត្រាលីបាទអ្នកចម្រៀងជាតិនិយមបាទបាទគាត់ច្រៀងចម្រៀងជាតិនិយមល្បីល្បាញបាទបងអូនសផលសៀងបាទសូមជម្រាបសួរបាទបាទសំហេង Happy birthday to បាទទូបងអូនឡុងបាទទូបងអូនឡុងអាណែត cosmetic បាទបាទស៊ូសាតបាទសួស្ដីគូកំណត់ដែលចូលឡុងបាទហើយខ្ញុំមានប្រធានបទមួយបងប្អូនណាហើយពីបឹកមិញអឺបាទ ពីថ្ងៃត្រង់ខ្ញុំបានផ្សាយមួយវគ្គហើយជាមួយនឹងបងអូនសុភីអានដឺសិនពាក់ប្រតិកម្មទៅនឹងបណ្ឌិតក្រមសរងសូណារ៉ូបាទខ្ញុំបានប្រតិកម្មភាសាហើយពាក់ព័ន្ធទៅនឹងអវ័យដែលបាទបណ្ឌិតអឺបាទចារកម្មបណ្ឌិតចារកម្មយួននឹងមួយហ្នឹងដែលបាទដែលគាត់បានចោទទៅលើលោកសំនឹងស៊ីដែលថានឹងជាដូចជាក្រមឧទាមអី បាទជាឈុនយ៉ាសិតអីជាដើមណាបាទចឹងខ្ញុំបានប្រតិកម្មពីព្រឹកមិញហើយទៅបណ្ឌិតក្រមសរងសូណារ៉ូបាទបណ្ឌិតក្រមសរងសូណារ៉ូបាទហើយឥឡូវនេះខ្ញុំតទៅជាមួយនឹងបាទហ៊ុនសែនបាទទៅនឹងដេជោហ៊ុនសែនមួយវគ្គទៀតបាទដោយសារឃើញហ៊ុនសែននឹងគឺត្អូញត្អែបាទត្អូញត្អែ យំយែកពាក់ព័ន្ធទៅនឹងរឿងដែលគេចោតកូនខ្លួនថាជាកូនយួនលេដាក់ធោណាបងប្អូនណាបាទបងប្អូនបានទស្សនាបានទស្សនាព័ត៌បានស្ដាប់នៅព័ត៌មានដែលហ៊ុនសែនបាននិយាយពីម្សិលមិញនៅក្នុងប្រទេសកម្ពុជាបាទគឺថាហ៊ុនសែនគឺបាទគឺថាទួញសោកយំយែកបាទបាទឡាស្រី I want to have បងរតនា 100,000អូជួយខ្ញុំច្រើនម៉េះស្លាស្រី10នឿន100,000ណែលបាទអរគុណឡាស្រីអរគុណបាទហ្នឹងហើយខ្ញុំប្រតិកម្មទៅហ៊ុនសែនដែលបានមកដែលបានចោតប្រកាន់ថាដូចជាបានលើកឡើងពាក់ព័ន្ធទៅនឹងថាលោកសំរងស៊ីអីជាដើមថាចោតបាទអឺ បាទមានបាទខ្ញុំដាក់คลิปទៅបាទខ្មែរអង្គរជនជាតិភៀតតិចខ្ញុំនឹងចាក់คลิปហ៊ុនសែនបាទដែលហ៊ុនសែនបាទដែលដែលហ៊ុនសែនបាននិយាយនោះខ្ញុំនឹងចាក់ហើយខ្ញុំនឹងបកស្រាយនៅអ្វីដែលហ៊ុនសែនលើកឡើងហ្នឹងបាទគឺហ៊ុនសែនគេចង់ប្រតិកម្មបាទគេចង់ចោទទៅលើលោកសំរងស៊ីលោកប្រធានសំរងស៊ីណាដែលបានចោទអឺហ៊ុនម៉ាណែតក៏ដូចជាប៊ុនរនីហ៊ុនសែនហ្នឹងថាជាប្រពន្ធលេដុកថកូនលេដុកថអីនោះបាទ គឺថាហ៊ុនសែនទួញទួញទួញទួញស្រែកទួញយំយែកបាទយំយែកបាទរឿងហ្នឹងបាទអញ្ចឹងខ្ញុំនឹងចាក់វីដេអូរបស់ហ៊ុនសែនហើយខ្ញុំនឹងបកស្រាយបាទទៅលើខ្លឹមសារវីដេអូរបស់ហ៊ុនសែនបាទបាទអញ្ចឹងបាទហើយណែចាំផ្ដួលទៅ បាទអញ្ជើញបាទសូមអញ្ជើញមកមានអាធនណាចូលមកចាប់ហ៊ុនសែនកាលពីពេលណាមកថាមកចាប់មកចាប់បើប្រឹងចាប់តិចទៅណាមកបានតែហ៊ានម៉ែហើយនៅស្រុកខ្មែរនេះសោះអត់ទាំងហ៊ានផងចាំឯងរត់ទៅនៅក្រៅប្រទេសហើយហើយចង់មកចាប់ហ៊ុនសែនឲ្យ ប្រជាជនឲ្យកងទ័ពមកចាប់ហ៊ុនសែន ក្នុងពេលដែលគេកំពុងតែគ្រប់គ្រងជាមួយស៊ីចុកបុកតាពីជាមួយនៅប្រជាពលរដ្ឋរបស់គេនៅទីនេះបំបីគេវាយបហាកូនរបស់ខ្ញុំថារៀននៅសាលា West Point អត់ទេគេឲ្យសញ្ញាបត្រកិត្តិយសទៅសាកលវិទ្យាល័យ New York យកអនុបណ្ឌិតសេដ្ឋកិច្ចនៅទីនោះគេថាអាហ្នឹងសញ្ញាបត្រកិត្តិយសទៀតទៅដល់ឡា Bristol សញ្ញាបត្របណ្ឌិត របស់គេនោះគឺកិត្តិយសទៀតសត្វតាបាទតោះនេះខ្ញុំ stop តាមប៉ុណ្្នឹងសិនហើយខ្ញុំនឹងបន្ត ចាក់ទៀតហើយនឹងបកស្រាយបន្តទៀតបងប្អូនណាពាក់ព័ន្ធទៅនឹងហ៊ុនសែនលើកឡើងដែលថាលោកសំរងស៊ីបជាឲ្យកងតបបជាឲ្យប្រជាពលរដ្ឋអីទៅចាប់ហ៊ុនសែនអីអីហ្នឹងណាបាទត្រង់ចំណុចហ្នឹងគឺបាទវាមិនពិតប្រកបទេ បាទវាមិនពិតប្រកបទេដែលហ៊ុនសែនចោទប្រកាន់ថាលោកសំរងស៊ីបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបញ្ជាឲ្យពលរដ្ឋអីទៅចាប់ហ៊ុនសែនហ្នឹងគឺថាហ៊ុនសែនហ្នឹងគឺចេះតែចោតប្រកាន់ទាំងងើលគឺ លោកប្រធានសមរស៊ីអត់បានឆ្លើយតបអត់បានដែលមានប្រសាសន៍រឿងហ្នឹងទេអត់ដែរទេលោកអត់មានដែរនិយាយថាឲ្យប្រជាជនអីទៅចាប់ទៅកងកម្លាំងអីទៅចាប់ហ៊ុនសែនអីទេនេះគ្រាន់តែជាព័ត៌មានមួយដែលអ្នកឲ្យការទៅហ៊ុនសែនហ្នឹងខុស បាទដូចជាក្រមដែលបំរើឲ្យហ៊ុនសែននឹងឲ្យព័ត៌មានទៅហ៊ុនសែនសោះខុសពពោះពាក់ព័ន្ធទៅនឹងតុលាការប្រទេសបារាំងទេ ដែលលោកសំរងស៊ីគាត់មានប្រសាសន៍នោះមិនមែនគាត់មានប្រសាសន៍ទៅប្រជាពលរដ្ឋនៅ ក្នុងប្រទេសឬកងកម្លាំងទេគឺពាក់ព័ន្ធទៅនឹងតុកតុលាការរបស់ប្រទេសបារាំងទេដែលដេកាតុលាការរបស់ប្រទេសបារាំងនោះគេបានចេញបាទចាប់ខ្លួនហ៊ុយពិសិដ្ឋហ៊ីងមិនហៀងហើយនឹងហ៊ុនសែន ហើយនឹងហ៊ុនសែនហើយត្រង់ចំណុចនេះហ៊ុនសែនមិននិយាយបាទបាទត្រង់ចំណុចនេះហ៊ុនសែនមិននិយាយបាទភរិយាខ្ញុំគាត់ មានព័ត៌មានរឿងអីចេះគាត់បាទឡាស្រីឡាស្រីអរគុណឡាស្រី បានជួយឧបត្ថម្ភបាទជួយ បានជួយឧបត្ថម្ភត្រៃសម្បត្តិយន្តហោះខ្ញុំភរិយាខ្ញុំគាត់ខ្ញុំ បាទគាត់មើល comment បាទអញ្ចឹងខ្ញុំបន្តទៀតបងប្អូនណាបាទអញ្ចឹងហ៊ុនសែនយល់ច្រឡំបាទយល់ច្រឡំបែរទៅជាឆោតប្រកាន់ទៅលើលោកប្រធានសំរងស៊ីថាឲ្យប្រជាពលរដ្ឋអីណាទៅចាប់ហ៊ុនសែនហ៊ុនសែនភ័យខ្លួនឯងបាទភ័យខ្លួនឯងបាទលោកអត់ដែលមានប្រសាសន៍អញ្ចឹងទេលោកប្រធានណាលោកប្រធានសំរងស៊ីណាបាទគឺថាលោក លោកមានប្រសាសន៍ពាក់ព័ន្ធទៅនឹងតុលាការប្រទេសបារាំងទេដែលដែលបានដេកចេញដេកាឲ្យចាប់ខ្លួនហ៊ីងមិនហៀងហើយនឹងហ៊ុយពិសិដ្ឋបាទហើយនឹងហ៊ុនសែនបាទក្នុងករណីដែលហ៊ុនសែនបាទมันមានអភ័យឯកសិទ្ធបាទបាទអត់មានបាទអញ្ចឹងពេលដែលហ៊ុនសែនអស់អំណាចគេនឹងចេញដីកាចាប់ខ្លួនហ៊ុនសែនបាទគេមិនមែនអញ្ចឹងណាក្នុងន័យហ្នឹងទេបាទគឺ លោកប្រធានសមរស៊ីមានប្រសាសន៍បែបនេះហើយហ៊ុនសែនក៏ភ័យខ្លួនអញ្ចឹងក៏ក៏ចោទប្រកាន់ថាលោកសមរស៊ីឲ្យប្រជាពលរដ្ឋទៅចាប់អីអីណាឲ្យកងកម្លាំងប្រដាប់អាវុធទៅចាប់អញ្ចឹងហ៊ុនសែនភ័យបងប្អូនពីព្រោះហ៊ុនសែនសាងអំពើអាក្រក់ច្រើនហួសហេតុពេកបាទអត់មានទុកចិត្តប្រជាពលរដ្ឋអត់ទុកចិត្តកងកម្លាំងប្រដាប់អាវុធទេបាទអត់ទុកចិត្តទេរាល់ថ្ងៃនេះបាទអញ្ចឹងទេគឺបាទទោះបីជា ឲ្យហ៊ុនម៉ាណែត មកគ្រប់គ្រងនៅខាងកងទ័ពអីអីទាំងអស់មែនកងកម្លាំងបណ្ដាអាវុធនៅលើហ៊ុនសែនគ្រប់គ្រងទាំងឪទាំងកូនក៏ពិតមែនហ៊ុនសែននៅតែអត់ទុកចិត្តចឹងបាទហ៊ុនសែននៅតែអត់ទុកចិត្តកងកម្លាំងបណ្ដាអាវុធចឹងបាទបាទហើយនឹងបាទប្រជាពលរដ្ឋទាំងអស់ពីព្រោះអ្នកដែលបោះចោលដោយហ៊ុនសែនទាំងអស់ហ្នឹងគឺតែ80ប្រមាណ2%ជាងហ្នឹងគឺមិនមែននេះទេគឺជាតួលេខបោកប្រាស់ទេ តួលេខរបស់ហ៊ុនសែនកោជបរបស់ហ៊ុនសែនទេអញ្ចឹងគឺថាប្រជាពលរដ្ឋមិនបានបោះឆ្នោតបែបហ្នឹងជួគ្រប់គ្រងហ៊ុនសែនទេគឺ16លានអ្នកហ្នឹងគេមិនមែនគ្រប់គ្រងហ៊ុនសែនទាំងអស់នោះទេបាទបាទអញ្ចឹងគឺថាហ៊ុនសែនមានការភ័យភ័យជ្រួលច្របល់មែនតែនបាទសម្ពាធអន្តរជាតិនោះក៏ធ្ងន់ធ្ងរខាងបាទតុលាការប្រទេសបារាំងហើយ ICC បាទ អូបាទសម្ដេចបងអូនសកុនរៈឡុងគាត់អឺបាទសម្ដេចបងអូនសកុនរៈឡុងគាត់ឡើងមកនេះដែរបងប្អូនណាឃើញគាត់ខមមិនចូលមកដែរគាត់ថាគាត់ខ្ញុំក៏សូមសម្ដែងនូវការដឹងគុណអរគុណអរប្រគុណដល់ករណាគុណម្ចាស់មិត្តភ័ក្ដិតាមបណ្ដាញ Facebook ទាំងអស់ដែលបានផ្សើផ្ញើសារជូនពរក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ សូមវត្ថុសាសិទ្ធក្នុងលោកបាទហើតាមបីបាច់ថែសារបងប្អូន មិត្តភ័ក្ដិពូមីងអ៊ំបាទអ៊ំធំអរគុណម្ចាស់គ្រប់អង្គអ្នក បានសុខសេរីសុភមង្គលជារៀងរហូត បាទសេចក្តីថ្លែងអំណរគុណរបស់សម្ដេចសកុនត្រឡុងជូនចំពោះបងប្អូនដែលបានជូនពរទៅដល់លោកគាត់បាទចឹងបាទបន្តទៀតគឺខ្ញុំចង់និយាយថាអន្តរជាតិគឺគេគ្រប់ទិសទីទាំងអស់បាទទាំងអាការទាំងបាទច្បាប់របស់ប្រទេសអាមេរិកអូស្ត្រាលីកាណាដា Magnitsky Act ផ្សេងផ្សេងហើយ ICC បាទ ICC ក៏ក្រងនឹងបាទបើកសាវរាការមួយដោយអញ្ជើញមេធាវីមូសមូសបាទម៉ូតុនស្ក្លាផងដែរនៅក្នុងថ្ងៃទី4ខែ3បាទខាងមុខនឹង ដើម្បី ទៅយកឯកសារពាក់ព័ន្ធនានាពាក់ព័ន្ធទៅនឹងក្រតកម្មប្រឆាំងមនុស្សជាតិរបស់ហ៊ុនសែនផ្សេងផ្សេងបាទអញ្ចឹងនៅថ្ងៃទី4ខែ3ខាងមុខនេះម៉ូតុនស្ក្លានឹងឡើងទៅបំភ្លឺយកឯកសារពាក់ព័ន្ធទៅ បាទសំណុំរឿងរបស់ហ៊ុនសែននឹងទៅបន្ថែមទៀតបាទទៅបន្ថែមទៀតបាទដើម្បីឲ្យគេចេញដីកាក៏ហៅហ៊ុនសែនទៅកាត់ទោសក្នុងពេលឆាប់ឆាប់ខាងមុខនោះដែរ ICC ICC ក៏គេធ្វើការបាទនិយាយចំទៅគឺថា ICC ក៏គេកំពុងតែដំណើរការក្តីរបស់ហ៊ុនសែនហើយសាររដ្ឋអាមេរិកនេះក៏កំពុងដំណើរការនៅច្បាប់ផ្សេងផ្សេងបាទ Magnitsky Act ឬក៏ច្បាប់ HR 46 86ច្បាប់បាទ 3052ជាដើមហើយនៅប្រទេសអូស្ត្រាលីបានបាទច្បាប់ Magnitsky Act ហ្នឹងគឺថាដាក់តន្តកម្មទៅលើបពួកក្រុមគ្រួសារតកូលហ៊ុនប្រទេសកាណាដាបាទសហភាពអឺរ៉ុបបាទគឺថាគ្រប់ច្រកតែម្ដងបាទគ្រប់ច្រកតែម្ដងអញ្ចឹងហ៊ុនសែនអត់រួចផុតទេបងប្អូនអត់អត់ទៅណារួចទេ បាទគឺត្រូវតែដល់អសានុវត្តហើយដល់ទីបញ្ចប់ហើយបាទដល់ទីបញ្ចប់ហើយអត់មានទៅណារួចទេណាបងប្អូនណាបាទ ចឹងខ្ញុំបាទខ្ញុំប្រតិកម្មទៅនឹងហ៊ុនសែនពាក់ព័ន្ធទៅនឹងករណីដែលបានចោតបាទដែលបានចោតបាទចោតលោកប្រធានសមនឹង CA នឹងដែលថាបាទអំពាវនាវឲ្យប្រជាជនអីបះបោអីក្រោកឡើងប្រឆាំងហ៊ុនសែនអីលោកអត់ដែលបានព្រោះអំពាវនាវភាពនៅហឹង្សាបែបហ្នឹងទេបាទអត់មានដែលអំពាវនាវឲ្យមានការផ្ដួលរំលំហ៊ុនសែនអីតាមវិធីសាស្ត្រអញ្ចឹងទេលោកអត់មានដែរទេលោកធ្វើដោយអហិង្សា ផ្សេងផ្សេងហើយលោកបាទអត់ដែលមានពីវនីបែបហ្នឹង ទេអាហ្នឹងគ្រាន់តែជាអ្វីដែលហ៊ុនសែនបាទដែលហ៊ុនសែនហ្នឹងគឺបាទស្ដាប់ពួកបរិវារហ្នឹងមិនច្បាស់លាស់បាទអញ្ចឹងរឿងនេះគឺគេតុលាការបារាំងទេដែលគេចេញដីកាចាប់ខ្លួនហ៊ុនសែននោះហ៊ុនសែនភ័យហ៊ុនសែនភ័យក៏ចោទលោកសំរងស៊ីអញ្ចឹងទៅពីព្រោះលោកសំរងស៊ីលោកបានប្តឹងមែនលោកបានប្តឹងទៅតុលាការប្រទេសបារាំងមែន បាទលោកសំរងស៊ីលោកបានប្តឹងទៅតុលាការប្រទេសបារាំងមែនគឺថាពាក់ព័ន្ធទៅនឹងការគប់ក្របបែកគប់ក្របបែកនៅថ្ងៃ ទីបាទនៅថ្ងៃទី30ខែមីនា1997ហ្នឹង បាទអញ្ចឹងវាមានអ្នកពាក់ព័ន្ធហ្នឹងមានហុយពិសិដ្ឋបាទវាមានហ៊ីងមិនហៀងហើយអ្នកនៅពីក្រោយហ្នឹងអ្នកណាគេគឺហ៊ុនសែនអ្នកណាគេនៅពីក្រោយការគប់ក្របបែកហ្នឹងគឺហ៊ុនសែនបាទអញ្ចឹងទៅគឺតឡាការបារាំងហ្នឹងគឺចេញដីកាចាប់ខ្លួនជាបន្តបន្ត បន្តបន្តបាទពីហ៊ីងប៊ុនហៀងហ៊ុយពិសិដ្ឋឥឡូវមកដល់ហ៊ុនសែនអញ្ចឹងហ៊ុនសែនអត់មានចេញកាឡាចេញទៅណារួចទេដូចខ្ញុំបាននិយាយអញ្ចឹងបាទលែងហ៊ានទៅបារាំងហើយក៏លែងហ៊ានមកអាមេរិកដែរអត់ហ៊ានមកទេអត់ហ៊ានមកទេបងប្អូនណាបាទអត់ហ៊ានមកទេតែមកគឺមានបញ្ហាហើយបាទគឺមកមានបញ្ហាហើយពីព្រោះបាទមកដល់ព្រាមគឺដេកាតឡាការបារាំងគេចាប់ខ្លួនណាគេចាប់ខ្លួនហើយបាទ អាហ្នឹងគឺវាពាក់ព័ន្ធទៅនឹងរឿងត្រង់ចំណុចហ្នឹងបងប្អូនបាទអឺឈាមខ្មែរថា sorry my phone number បាទគាត់មានទូរស័ព្ទដើម្បីឲ្យ call ចូលឈាមខ្មែរបាទឬមួយក៏យ៉ាងណាបាទបាទកងស្រស់បាទបើមិនងាប់ពីការដៃបើមិនងាប់ក៏ពីការដៃដែរម្ដងនេះ បាទកងស្រស់បាទវ៉ានីសបាទអឺបាទ គាត់និយាយថាម៉េចទេបាទវ៉ានីសហ្នឹងគាត់ថាអញខ្ជិលស្ដាប់និយាយកុហកគេ25ឆ្នាំហើយនៅមិនឆោលគំនិតបាទអឺដូចវ៉ានីសឯងហ្នឹងអត់ដែលធ្វើអីហ្នឹងបាទអត់ដែលធ្វើអីហ្នឹងគេធ្វើសកម្មភាពគេការតស៊ូដើម្បីបញ្ចប់របបផ្ដាច់ការគេមិនមែនតស៊ូមួយថ្ងៃពីរថ្ងៃហ្នឹងបានចាប់ហ៊ុនសែនបានដាក់គុកភ្លាមទេគេតស៊ូវាមានដំណាក់កាលគេគេមានពេលវេលារបស់គេណាវ៉ានីសមិនឯងចេញមកអត់មានធ្វើសកម្មភាពអីសោះ ណាអត់មានធ្វើសកម្មភាពអីសោះពួកអស់ឯងនឹងពួកអស់ឯងនឹងអត់ដឹងខ្លួនទេប្រទេសជាតិឡើងរលត់រាយប៉ុណ្ណឹងអត់ដឹងអីទេអញ្ចឹងថាការតស៊ូរបស់លោកសំរងស៊ី25ឆ្នាំវាថាអត់បានការអីថានិយាយដដែលដដែលគេធ្វើបានឡើងលទ្ធផល បាទដែលធ្វើឲ្យហ៊ុនសែននឹងគឺថាมันអាចធ្វើអ្វីបានស្រេចទាំងចិត្តណាបាទ ធ្វើដល់ហ៊ុនសែនតច្រកឲ្យដល់ក្នុងដំណាក់កាលនេះបាទគឺថាហ៊ុនសែនចេញកាឡាណាក៏ទៅអត់រួចដែរបាទឥឡូវយើងមើលទៅគឺឥឡូវពិនិត្យមើលឃើញជាក់ស្ដែងតែម្ដងណាបាទអត់មានច្រកណាដែលហ៊ុនសែនគេចរួចទេបាទអត់អត់មានទេបាទហើយហ្នឹងបាទដែលវ៉ាន់នីសហ្នឹងដែលវាចោតប្រកាន់ហ្នឹងថាយើងនិយាយដដែលដដែលបាទដដែលដដែលយើងនិយាយដដែលដដែលបាទប្រសើរជាងអត់និយាយបាទយើងនិយាយដើម្បីឲ្យពលរដ្ឋខ្មែរយើងទាំងអស់ បាទមានឆន្ទៈមាន ទឹកចិត្តស្រឡាញ់ជាតិប្រទេសជាតិចូលរួមការពារប្រទេសជាតិយើងនិយាយដដែលដដែលដើម្បីឲ្យខ្មែរបានសុខបាទយើងនិយាយដដែលដដែលដើម្បីកុំឲ្យខ្មែរបាត់បង់ទឹកដីអានោះខ្ញុំចេះតែនិយាយដដែលដដែលហ្នឹងនិយាយរាល់ថ្ងៃដោយខ្សែខ្ញុំស្រឡាញ់បងប្អូនពលរដ្ឋខ្មែរខ្ញុំស្រឡាញ់ទឹកដី ខ្មែរខ្ញុំអត់ចង់ឲ្យទឹកដីខ្មែរបាត់បង់ហើយខ្ញុំចេះតែនិយាយដដែលដដែលទោះបីខ្ញុំហត់នឿយប៉ុណ្ណាក៏ខ្ញុំនៅតែបន្តនិយាយដែរ បាទការនិយាយរបស់ខ្ញុំខ្ញុំនិយាយរហូតទៅដល់របបផ្ដាច់ការហ៊ុនសែននឹងវារលត់រលាយបាទរហូតទៅដល់គេចាប់ហ៊ុនសែនដាក់គុកបាទរហូតដល់គេកាត់ទោសបាទបាទខ្ញុំរយាយរហូតទៅដល់ហ៊ុនសែនដល់ទីអវសាននៃជីវិត បាទបាទខ្ញុំនឹងបន្តនិយាយទោះបី30ឆ្នាំបន្តទៀតក៏ខ្ញុំនៅតែនិយាយដែរអត់មានរឿងខ្ញុំមិនមិនបញ្ឈប់និយាយការនិយាយរបស់ខ្ញុំទេអ្នកឯងមិនអាចមកឲ្យ ខ្ញុំមិននិយាយរឿងបញ្ហាជាតិរបស់ខ្ញុំទេអត់ទេបាទអញ្ចឹងហ្នឹងហើយពួកវាខ្លាចតែការយើងនិយាយអំពីចំណុចអវិជ្ជមានរបស់ជនបដិការហ៊ុនសែនហ្នឹងយើងនិយាយអាក្រក់ពីហ៊ុនសែនហ្នឹងវាវាខ្លាចយើងនិយាយពួកវាចង់ឲ្យយើងនិយាយសរសើរនិយាយអួតពីហ៊ុនសែនយើងមិនអាចទៅរួចទេពីព្រោះវាជនបដិការវាមិនយើងមិនអាចនិយាយថាវាជាមេដឹកនាំល្អបានទេណាមិនអាចទៅរួចទេណាបាទ បាទបងអូនម៉ាត់វណ្ណីចាំបងផ្ញើលីងជូនបាទសូមត្រៀមខ្លួនទៅបាទឥឡូវបងដាក់លីងទៅជូនបាទបងអូនម៉ាត់វណ្ណីបាទនឹងបានវាគ្មិនពិសេសមួយយុវជនឆ្នើមពីប្រទេសការ៉េខាងត្បូងបាទខ្ញុំនឹងអញ្ជើញគាត់ចូលមកកាន់កម្មវិធីផ្សាយនៅពេលបាទបន្តិចទៀតបងប្អូនណាគឺបងប្អូនម៉ាត់វណ្ណីដើម្បីគាត់ចូលរួមបញ្ចេញមតិយោបល់បាទបងប្អូនសូមរងចាំបន្តិចសូម អធិស្ឋានបាទដោយសារមានវាគ្មិនពិសេសបាទបាននេះម៉ាត់បាទបាទខ្ញុំផ្ញើលីងទៅឲ្យម៉ាត់វណ្ណីតិចបងប្អូនបាទអឺវណ្ណីបងផ្ញើទៅហើយបាទ បាទសូមអធិស្ឋានបងប្អូនដោយសារខ្ញុំឃើញបងប្អូនម៉ាត់វណ្ណីគាត់ចង់ចូលរួមបញ្ចេញមតិបញ្ចវល់សូមអធិស្ឋានបន្តិចបងប្អូនណាបាទបាទវិផ្ញើលីងទៅឲ្យបងប្អូនម៉ាត់វណ្ណីបន្តិច សូមសូមអធិស្ឋានបន្តិចបងប្អូនសូមអធិស្ឋានបន្តិចសូមរំខានបន្តិចបងប្អូន អូតាលេបាទបានសម្ដេចតាលេមួយទៀតចូលរួមបងដែរបាទសម្ដេចតាលេបែបគាត់មកដល់ផ្ទះវិញហើយឥឡូវនេះគាត់មានវត្តមាន បាទសូមជម្រាបសួរសម្ដេចបងបាទបាទជម្រាបសួរសម្ដេចបរិមបាទបាទមកដល់ផ្ទះម៉ោងម៉ានបាទខ្ញុំមកដល់ពេលពេលព្រឹកបងហើយសូមជម្រាបសួរបងប្អូនជនរួមជាតិហើយនឹងអឺទាំងចិត្តទាំងឆ្ងាយទាំងអស់បាទបាទ អរគុណសម្ដេចប្អូនដោយសារមិញហ្នឹងមាត់វណ្ណីគាត់ចង់យើងចូលរួមដែរទៅខ្ញុំក៏ឡៃផ្ញើលីងទៅជូនគាត់ណាបាទបាទបាទតែខ្ញុំកំពុងតែនិយាយពាក់ព័ន្ធទៅនឹងរឿងហ៊ុនសែនបាទហ៊ុនសែនដែលបានចោតប្រកាន់ទៅលើលោកប្រធានសំរងស៊ីអីអីដែលគេប្រតិកម្មពីពីបសិលមិញបាទថាលោកសំរងស៊ីឲ្យប្រជាពលរដ្ឋឬឲ្យកងកម្លាំងបដាវុធអីហ្នឹងចាប់ខ្លួនគេ បាទចាប់ខ្លួនគេអីចឹងណាបាទហើយពាក់ព័ន្ធទៅនឹងអ្វីដែលហ៊ុនសែនថាលោកសំរាស៊ីនឹងចោតប្រកាន់ទៅហ៊ុនហ៊ុនម៉ាណែតនិងប្រពន្ធរបស់ហ៊ុនសែនហ្នឹងថាជាប្រពន្ធរបស់លេដកធោកូនរបស់លេដកធោជាដើមអញ្ចឹងហ៊ុនសែនគេចោតអញ្ចឹងហើយគេតំអូនតំអែគេយំយែកទួញសោកគេថា អឺវាមិនអាចលើកលែងឲ្យលោកសំរងស៊ីបានទៀតទេគេថាអញ្ចឹងណាគាត់គាត់គាត់គាត់និយាយពីកាខ្ញុំដូចធ្លាប់ឮគាត់និយាយពាក្យទេនិយាយពីម្សិលមិញហ្នឹងឯងពេលទៅថ្មីថ្មីហ្នឹងឯងបាទហើយគេយករូបខ្ញុំឲ្យខ្ញុំទៅចាប់ពលាហ្នឹងណាគេយករូបគេយករូបថតដែលខ្ញុំជាមួយក្រុមគ្រួសារខ្ញុំហ្នឹងថតជាមួយនឹងលោកប្រធានសំរងស៊ីហ្នឹងគេយកទៅដាក់នៅលើវីដេអូហ្នឹងបាទហើយហ៊ុនសែននឹងតែនិយាយថ្មីថ្មីហ្នឹងទេ បាទហើយវីដេអូហ្នឹងមានខ្ញុំចាក់មិញបានបន្តិចហើយបកស្រាយបានបន្តិចហើយណាបាទអញ្ចឹងកន្លែងតែផ្ញើលីងទៅបងអូនម៉ាត់វណ្ណីទៅក៏ដាច់ភាកហ្នឹងទៅបាទហើយគេថាគេអស់មានការយោគយល់អស់មានការលើកលែងអីទៀតហើយអញ្ចឹងគេថាប្រហែលជាគេថាពីមុនគេចង់ចរចាចង់ដោះស្រាយបញ្ហាជាតិអីជាមួយនឹងលោកសំរងស៊ីលោកប្រធានសំរងស៊ីអីអញ្ចឹងណាបាទគេថា គេមានគំនិតអញ្ចឹងគេថាក្នុងចិត្តគេគឺចង់ជួបលោកសំរងស៊ីចង់ដោះស្រាយបញ្ហាជាតិតើតែពេលឥឡូវគេថាតើតែពេលឥឡូវនេះគេលឺតែពេលលឺថាចោតហ៊ុនម៉ាណែតថាជាកូនយួនលេដកធោថាបុណ្យនីជាប្រពន្ធរបស់លេដកធោអញ្ចឹងឥឡូវគេថាអស់មានការយុបយល់ហើយគេថាគេនឹងតស៊ូគេប្រឆាំងរហូតទោះបីមិនបានប្រឆាំងជាតិនេះប្រឆាំងសមរភីរហូតជាតិក្រោយទៀត គេតអញ្ចឹងណាបាទគេថាគេមិនអត់អោនឲ្យបាននៅក្នុងជាតិនេះហើយគេនឹងបន្តមិនអត់អោនឲ្យរហូតទៅដល់ជាតិក្រោយទៀតគឺខឹងណារឿងដែលចោតខ្លួនមិនអាចថាជាកូនយួនជាកូនលេដាក់ខោអីហ្នឹងណាសម្រាប់បងតាលេអុយខ្ញុំមានខ្ញុំមានសម្លេងរបស់ខ្ញុំតែនបាទហើយខ្ញុំបាទខ្ញុំអត់បានឃើញវីដេអូរូបភាពនឹងទេហើយខ្ញុំ ធ្លាប់ឮពីមុនមកគាត់ធ្លាប់មានអាសានយោបាយបែបហ្នឹងដែរប៉ុន្តែបើសិនជាគាត់និយាយអញ្ចឹងភាសាទៀតដោយដល់អ្វីដែលបងឯងបានលើកឡើងអឺហ៊ុនសែនគាត់ជាមនុស្សល្ងងណាហើយគាត់អាចរឹកចោតប្រកាន់លៀបពណ៌របស់គាត់ហ្នឹងគឺអត់ផ្លាស់ប្ដូរទេពីព្រោះអឺឲ្យគាត់យករកផុសតាងមកបញ្ជាក់ថាតើលោកសំរងស៊ីហ្នឹងគាត់បាននិយាយវាយប្រហារ ក្រុមគ្រួសារហ៊ុនសែនហ្នឹងនៅពេលណា ត្រង់ពីថ្ងៃណា នៅពេលណា នៅទីកន្លែងណាបាទបាទគឺគាត់មិនដែលនិយាយពីរឿងបុគ្គលអ្នកនេះកូនអ្នកនោះអ្នកណាកូនមិនក្រៅខោក្នុង ខោគាត់អត់ដែលលើកយកមកនិយាយទេមានតែហ៊ុនសែនទេបាទហ៊ុនសែនទេ លើកយកមកនិយាយអឺតពីតពីផ្ដេសផ្ដាស់ហ្នឹងហើយហើយអត់មានគេស្ដាប់សម្ដេចប្អូន វណ្ណីម៉ាត់ចូលអញ្ជើញចូលមកបានហើយបាទបាទបាទឲ្យគាត់គាត់រៀបចំកំពុងរៀបចំបាទរៀបចំបកាយឲ្យបានត្រឹមត្រូវទៅបងអូនបាត់បាត់បាត់ហើយកូននឹងទៅបិទភ្លើងយីឯងកំពុងតែនិយាយហើយឃើញផលតែភ្លើងទៀនបងឯងមើលអីចេះស្ដាប់អូឲ្យតែបាទឲ្យតែឲ្យតែប៉ាវាចូលផ្សាយគឺកូននឹងវាចូលមកដែរមកចូលមកហើយបងឯងមើលបិទភ្លើងធំឥឡូវសល់ភ្លើងទៀនប្លង់ប្លង់ បាទចេស្តាហ្នឹងគឺថាវាចូលចិត្តឲ្យតែប៉ាវាខ្លួនជាតិណា turn on the light បាទឈាមខ្មែរគាត់ថា DNA will prove everything គាត់ថាគាត់ថា DNA គឺអាចបញ្ជាក់នៅអ្វីជាការពិតទាំងអស់ហើយបាទគឺកំបាច់ខ្លាចអ្នកណាចោតបញ្ចោតគឺធ្វើ DNA ទៅសំខាន់គឺធ្វើ DNA ទៅបាទបាទបាទហ្នឹងហើយហើយហ្នឹងហើយបងអឺរឿង ចោតប្រកាន់រឿងអីដែលថាលោកប្រធានហ្នឹងគឺជាការចោតគ្មានការពិតបើគាត់ចង់រករឿងចង់បានយុត្តិធម៌គួរតែទៅសួរលោកប្រេតឌីយ៉ាងនៅនៅកាលីទៅបាទលោកប្រេតឌីយ៉ាងគាត់និយាយរឿងនឹងយូរមកហើយបាទបាទឥឡូវវ៉ានីគាត់រៀបឥឡូវឥឡូវឥឡូវសូមអញ្ជើញបងអូនម៉ាត់វ៉ានីឡើងបាទបាទបាទហ្នឹងហើយបាទបាទ ជំរាបសួរជំរាបសួរបងប្អូននេះអូនអក្សរខ្មែរដូចជាមើលនៅ screen អត់ឃើញដែលលេអាចកែឈ្មោះទៅជាភាសាអង់គ្លេសតិចទៅដល់បាទបាទតែខ្ញុំកែឲ្យបាទ program yard វាអត់ allow ភាសាខ្មែរវាអត់ទាន់មានអាពង format ត្រូវជាមួយភាសាខ្មែរបាទបាទបងអូនវត្តវណ្ណីសុខទុក្ខយ៉ាងណាដែរបងអូនបាទអរគុណបងជាបឋមជំរាបសួរបងទាំងពីរនិងជំរាបសួរដល់ទូទស្សនិកជនដែលទស្សនាទូរទស្សន៍នេសការទាំងអស់ សម្រាប់ខ្ញុំបាទសុខទុក្ខមួយរយៈនេះមិនជាបញ្ហាទេប៉ែនប៉ិនគ្រាន់ថាផ្ដាសាយយូរហើយអត់បានសោះសង្ស័យតែអូមីក្រុងក៏មិនដឹងហើយថ្ងៃហ្នឹងក៏មានឱកាសមានឱកាសដោយសារបានទៅចាក់វ៉ាក់សាំងអញ្ចឹងក៏ជប់សម្រាប់ទៅឃើញនេះក៏ចូលរួមបញ្ចេញមតិនៅក្នុងទូរទស្សន៍បងបាទបាទអរគុណបងអូនបាទវណ្ណីបានចាក់វ៉ាក់សាំងលើកទី3ហើយបាទបាទបាទទៀតបាទ នឹងបងប្អូនយើងក៏ស្វាគមន៍បងប្អូនបាត់មុខយូរដែរហើយពីកញ្ចក់ទូទូហើយការពីធ្វើបាតកម្មនៅកូរ៉េខាងត្បូងរឿងប្រឆាំងហ៊ុនសែនអីអីហ្នឹងគឺតើអត់ទាន់បានសម្ភារបងប្អូនយ៉ាងណាយ៉ាងណីទេរឿងហ៊ុនសែនទៅទទួលពៀនកលាំងបាំងនោះណាបាទទៀតអាចលើកឡើងនឹងចំណុចមួយតិច ដើម្បីយកមកចែករំលែកដល់បងប្អូនយើងទេថាពៀននឹងយ៉ាងម៉េចអីយ៉ាងម៉េចទេហើយទៅធ្វើបាតកម្មនឹងយ៉ាងណាយ៉ាងណីដែរពួកនឹងក៏ចោទថាគ្នាតិចអីអីច្រើនតិចអីអីណាណីណាដូចបងអូនបានដឹងនៅក្នុងប្រកាសផ្សាយបន្តផ្ទាល់របស់បងអូននឹងមានអ្នកខមមិនចូលអីអីអញ្ចឹងទៅហើយដើម្បីបញ្ជាក់ការពិតហ្នឹងគឺថាបងអូនជាអ្នកនៅទីនោះផ្ទាល់អញ្ចឹងបកស្រាយទៅពាក់ព័ន្ធទៅនឹងរឿងបាតកម្មប្រឆាំងហ៊ុនសែននៅកូរ៉េខាងត្បូងបាទសូមអញ្ជើញបាទរឿងមាន2 រឿងទី1មូលហេតុដែលយើងធ្វើនៅ ស្ថានភាពហ្នឹងគឺយើងចង់បង្ហាញពីឆន្ទៈថាយើងមិនគ្រប់គ្រងជនផ្ដាច់ការទេ នៅលើទឹកដីសេរីភាពហ្នឹងគឺថាអ្នកណាក៏ដឹងថាហ៊ុនសែនជាជនផ្ដាច់ការដែរបាទអានឹងរឿងទី1រឿងទី2គឺវាជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យដូច្នេះនៅពេលដែលយើងជាប្រជាពលរដ្ឋមិនគ្រប់គ្រងឬក៏មិនពេញចិត្តលើមេដឹកនាំណាមួយ គឺយើងមានសិទ្ធិមានសេរីភាពនៅ ក្នុងការធ្វើការទៀមទាតាមរយៈ ប្រមូលផ្ដុំគ្នាអីចឹងជាដើមប៉ុន្តែវាខុសប្លែកតែនៅ ប្រទេសកម្ពុជាដែលបើសិនជាយើងធ្វើសកម្មភាពបែបនេះគេចោទថាយើង មានគោលដៅផ្ដួលរំលំរដ្ឋាភិបាលអីប៉ុន្តែសុកូរ៉េគេអត់ចឹងទេបងប្អូនគេឲ្យតម្លៃគេគ្រប់គ្រងហើយមិនត្រឹមតែប៉ុណ្្នឹងអាញាធរគេមកដែរប៉ុន្តែគេមកជួយ សម្រួលគេត្រួសត្រាយផ្លូវឲ្យយើងទៅទៀតអានឹងរបៀបដែលអាញាធរគេធ្វើមែនតែនប៉ុន្តែអាញាធរคล้ายៗនៅរបប ថាអាញាធិបតេយ្យនៅភ្នំពេញណាបាទពួកនឹងមែនទែនមួយចំនួនហ្នឹងសន្តិសុខអីហ្នឹងគ្មានជំនាញវិជ្ជាជីវៈអីជាអ្នកដូចថាជាអ្នកតំណាងឲ្យពលរដ្ឋអ្នកការពារសន្តិសុខអ្នកការពារសវត្ថិភាពជាពលរដ្ឋទេពួកនឹងគ្រាន់តែអ្នកខ្លះហ្នឹងបើតាមវត្តអើកណាខ្ញុំមិនច្បាស់ទេបាទគាត់ថាបាទយើងឮមកតតអ្នកខ្លះហ្នឹងពួកក្មេងញៀនឆ្នាំក្មេងអីចឹងទៅបើពួកទំនើងពួក ជើងកាងអញ្ចឹងទៅយកមកដើម្បីធ្វើការបង្ក្រាបប្រជាពលរដ្ឋជាពិសេសយើងឃើញថាស្ត្រីថ្ងៃសុកដែលគាត់តវ៉ាទាមទារឲ្យមានការដោះលែងប្តីរបស់គាត់ណាបាទចាប់គ្នាបាទធ្វើប្រើអំពើហិង្សាទៅលើពួកគាត់ហើយថ្មីថ្មីម្សិលមិញនេះទៀតដែលឃើញជាក់ស្ដែងហ្នឹងគឺថា ក្រមបុគ្គលិក Nagavel ចាប់គាត់បោះទៅក្នុងឡានដូចហាក់បីដូចជាគាត់មិនមែនជាមនុស្សយើងធ្វើអញ្ចឹងវាអាក្រក់មើលពេកវាអាក្រក់មើលណាស់ហើយ ហើយអញ្ចឹងហើយនាំគ្នាអួតសរសើរម្សិលមិញក្នុងវេទិកាមួយនៅ ទីក្រុងភ្នំពេញណានៅបឹងជើងឯកបាទលោកលោកខួងស្រេងបានកោតសរសើរមកក្រោមការ ដឹកនាំដោយសម្ដេចសម្ដេចតេជោប្រកបដោយកតេបណ្ឌិតអីជាដើមនឹងមានសន្តិភាពហើយសន្តិភាពយ៉ាងម៉េចយើងឆ្លោះបញ្ចាំងសន្តិភាពយ៉ាងម៉េចបើប្រជាពលរដ្ឋនឹងគាត់ស្រែកយំទៅហូយំរាល់តែថ្ងៃហើយនឹងសន្តិភាពរបៀបណា បាទខ្ញុំសូមចំណាប់អារម្មណ៍ខ្លីប៉ុណ្ណឹងសិនចាស់បាទបាទសន្តិភាពសន្តិភាពឲ្យចាប់មនុស្សបោះដាក់លើឡានមើលដូចតែដូចបោះសត្វធាតចឹងលោកអើយហើយសិតតែស្ត្រីសិតតែស្រីស្រីទៀតណាបានថាវាហួសហួសនឹងនិយាយខ្ញុំមើលទៅបាទហួសនឹងនិយាយព្រៃផ្សៃមែនតែនមិនដឹងជាបាទអឺបាទអរគុណបងប្អូនមាត់វនីដែលបាន ចូលរួមចំណាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងរឿងបាទបាទផ្សេងផ្សេងដែលរបបហ៊ុនសែនបាន បាទដឹកនាំបច្ច្រាស់ទឹះបាទអរគុណហើយនៅក្នុងប្រធានបទនៅថ្ងៃនេះខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹងអ្វីដែលបានហ៊ុនសែនបានលើកឡើងបាទដូចជាទៅលើលោកប្រធានសំរងស៊ីជាដើមដែលបានឲ្យប្រជាពលរដ្ឋឬមួយក៏កងកម្លាំងប្រដាប់អាវុធអីនឹងចាប់ហ៊ុនសែនអីអីបាទហើយក៏បានរឿងដែលចោទទៅលើលោកប្រធានសំរងស៊ីចោទទៅរឿងថាថាហ៊ុនម៉ាណែតឬក៏ប្រពន្ធ ហ៊ុនសែននឹងជាកូនយួនជាប្រពន្ធលេដកថអីជាដើមនោះគឺហ៊ុនសែនគាត់ហាក់ដូចជាបច្ចេកប្រតិកម្មភាសាទៀតនៅក្នុងថ្ងៃពីម្សិលមិញហ្នឹងបាទបាទការខឹងសម្បាខ្លាំងទៅលោកប្រធានសមរាស៊ីបាទពាក់ព័ន្ធទៅនឹងអ្វីនោះហើយលោកសមរាស៊ីលោកមិនដែលបាននិយាយត្រង់ចំណុចនឹងណាមួយទេបាទបាទអញ្ចឹងទៅបាទអញ្ចឹងបងអូនមានអ្វីចំណាប់អារម្មណ៍ចូលរួមបាទអឺចំពោះការលើកឡើង រវាងការចោតប្រកាន់នេះមែនតែនគឺយើងមិនមែនការពារលោកប្រធានសំរងស៊ីទេប៉ុន្តែថាជាការពិតជាសច្ចធម៌លោកប្រធានសំរងស៊ីអត់ដែលនិយាយពីរឿងថាហ៊ុនម៉ាណែតជាកូនយួនឬក៏បុរនីជាប្រពន្ធលេខដធោអីគាត់គឺយើងអត់ដែលឃើញទេដោយឡែកវាមានអ្នកលេង Facebook មួយចំនួន បាទអានឹងជារឿងធម្មតាទេនៅក្នុងការប្រកួតប្រជែងនយោបាយជាវោហាស័ព្ទរបស់អ្នកគ្រប់តរម្ខាងម្ខាងនេះគឺចង់ឲ្យអឺ អឺបានន័យថាយើងចង់កាច់បំបាក់ប្រជាប្រិយភាពមកខាងមកខាងវាតែងតែមានអញ្ចឹងឯងប៉ុន្តែវាមិនមែនវាមិនឆ្លោះបញ្ចាំងឲ្យគណៈបកនយោបាយមួយទេបើសិនបើអ្នកគ្រប់គ្រងណាដែលចេញមុខទៅជាឬក៏វាយប្រហារអីណាមួយរឿងបកគលអានឹងគឺជារឿងបកគលអឺបើសិនបើយើងចង់អញ្ចឹងយើងតតែយើងយើងមាននៅក្នុងគណៈបកនយោបាយគេមានរចនាសម្ព័ន្ធបាទគេមានពីថ្នាក់លើមកមានប្រធានអនុប្រធានគណៈកម្មការនយោបាយ គណៈកម្មការអចិន្ត្រៃយ៍អញ្ចឹងអញ្ចឹងបើក្នុង ចំណោមរចនាសម្ព័ន្ធណាមួយជាសមាជិកនៃរចនាសម្ព័ន្ធណាមួយដែលដែលមានផោះតាងថាគាត់ចេញទៅវាយបហាប្រពន្ធកូនលោកហ៊ុនសែនជាលក្ខណៈឯកជនហ្នឹងអានឹងសុំលោកហ៊ុនសែនលើកមកលើកមុននិយាយក៏ប៉ុន្តែប្រសិនបើគ្រាន់តែជាអ្នកគ្រប់គ្រងឧទាហរណ៍ថាខ្ញុំខ្ញុំក៏អត់មានអីក្នុងរចនាសម្ព័ន្ធទេ អញ្ចឹងមកខ្ញុំទៅជាលោកហ៊ុនសែនឬក៏ប្រមាថអ្នកណាណីអានឹងយើងទៅវាតម្លៃថាគណៈបកសង្គ្រោះជាតិអ្នកជាមិនកើតមែនទេវាគឺជារឿងបុគ្គលអញ្ចឹងវាជារឿងបុគ្គលសុទ្ធសាធហើយកុំទាញភ្ជាប់លោកហ៊ុនសែនយកអានឹងទាញភ្ជាប់ដើម្បីធ្វើជាលេសដើម្បីទៅកំទេចគេទេគាត់គាត់អត់មានមធ្យោបាយអត់មានលេសអីទៅកំទេចគេទៅចោតប្រកាន់គេរឿងពីរដែលលោកហ៊ុនសែនដែលគាត់គិតនឹងរឿងទី1គឺគាត់យកអានឹងជាលេសដើម្បីកំទេចគណៈបកសង្គ្រោះជាតិជាពិសេសកំទេច ភិក្ខីលោកប្រធានសំរងស៊ីនិងរឿងទី2គឺលោកហ៊ុនសែនខ្លាចលោកសំរងស៊ីខ្លួនឯងដើម្បីកុំឲ្យលោកសំរងស៊ីគាត់មានឱកាសចូលប្រឡូកនៅក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា ចង់ឬមិនចង់ហ៊ុនសែន ទៅបង្ខូចគេឈ្មោះថាលោកប្រធាននេះអ្នក នៅពីក្រោយការតេះឌីលការជេរប្រមាថប្រពន្ធកូននេះជាដើមរឿងនេះវាជារឿងអសិលធម៌ខ្ញុំមែនតើខ្ញុំអត់គ្រប់ត្រូវទេអ្នកណាដែលមានគំនិតបែបហ្នឹងប៉ុន្តែលោកហ៊ុនសែនបើគាត់ចង់ឲ្យច្បាស់ ដើម្បីលាងសម្អាតនៅមន្ទិលទាំងអស់ព្រោះប្រជាពលរដ្ឋខ្មែរមួយចំនួនគេអត់ដូចថាគេនៅមានមន្ទិលដែរព្រោះលោកហ៊ុនម៉ាណែតយើងដឹងថាអនាគតគឺជាមេដឹកនាំប្រទេសកម្ពុជាដូច្នេះគេនៅតែមានមន្ទិលចឹងចឹងបើលោកហ៊ុនសែនក្លាហានដើម្បីលាងជំរះនៅមន្ទិលទាំងអស់ធ្វើ DNA ទៅបាទធ្វើយកយកសំណាក់របស់លោកហ៊ុនម៉ាណែតនឹងតែធ្វើ DNA ទៅជាមួយលោកហ៊ុនសែនទៅបាទ បើសិនបើឈាមហ្នឹងចេញមកវាឈាមប្រភេទតែមួយអាហ្នឹងវាអស់សង្ស័យហើយហើយគាត់ក៏ស្អាតស្អំដែរហ្នឹងហើយស្អាតស្អំអញ្ចឹងអាហ្នឹងជាយោបល់ហើយបើបើសិនចង់ឲ្យស្អាតស្អំទាំងសងខាងហើយបញ្ចប់នៅអារឿងរាវដដែលដដែលដដែលដដែលហ្នឹងវាជារឿងអត់ប្រយោជន៍ហើយវាជារឿងខាតមែនទេបើសិនតែយើងយកអារឿងហ្នឹងមកនិយាយដដែលដដែលហ្នឹងបាទបាទការពិតណាបងអូនបាទនេះបាទពីព្រោះអឺ យើងតាមពិតទៅយើងមិនមែនចោតប្រកាន់អីទេពីព្រោះយើងមានផុសតាងយើងមានឯកសារអ្នកដែលនិយាយអ្នកបាទហ្នឹងគឺបាទ Mark A Smith ហ្នឹងគឺយើងមានបាទគាត់បានលើកឡើងអញ្ចឹងហើយអឺបាទព័ត៌មានហ្នឹងមិនមែនយើងចេតនិកឃើញចោតអីប្រកាន់អីទៅលើហ៊ុនម៉ាណែតឬក៏ប្រពន្ធហ៊ុនសែនអីហ្នឹងទេបាទ ត្រង់ចំណុចហ្នឹងណាបាទអញ្ចឹងគឺលោកបាក់អេស្មីតដែលវរៈសេនីត្រីរបស់សហរដ្ឋអាមេរិកទេដែលគាត់បានលើកឡើងត្រង់ចំណុចហ្នឹងបាទហើយហ្នឹងហើយអីក៏មានបងប្អូនយើងមួយចំនួន ថាមានវីដេអូហ៊ុនសែននិយាយអំពីរឿងនឹងដែរបាទខ្ញុំចាក់បន្តិចទៅហើយដើម្បីបាទយើងធ្វើយើងនឹងពិភាក្សាគ្នាបន្តទៀតបាទពូនិយាយភាសាជាអ្វីបាទទៀត សូម្បីទៅប្រពន្ធពូនេះក៏ជឿវៀតណាមដែរកូនពូហ៊ុនម៉ាណែតនេះគឺកូនកាត់ មិនមែនបានសង្កេតថាកូនបកើតរបស់ហ៊ុនសែនទេ គឺកូនរបស់ប្រពន្ធពូជាមួយនឹងអតីតប្តីរបស់គាត់បាទរឿងទាំងអស់នេះវាក៏ក្រើកឡើងដោយទូរទស្សន៍សម្លេងអ្នកស្ការខ្មែរគឺថាប្រតិកម្មច្រើនពាក់ព័ន្ធទៅនឹងហ៊ុនម៉ាណែតហ្នឹងគឺថា ជាពិសេសការលើកឡើងរបស់ខ្ញុំនឹងច្រើនលើកច្រើនឆាពាក់ព័ន្ធទៅនឹងហ៊ុនម៉ាណែតខ្ញុំទៀមទីឲ្យធ្វើ DNA ហ្នឹងណាបានជារឿងហ្នឹងផ្ទុះទៅដល់ហ៊ុនសែនទៅតែផ្ទុះទៅដល់ហ៊ុនសែនថ្មីថ្មីហ្នឹងទេហើយប្អូនហ៊ុនសែនហ៊ុនស៊ីណាតហ្នឹងក៏ទៅតែ ប្រតិកម្មមកពួកយើងខ្ញុំក្រុមទូទៅដែរខ្ញុំលើកឡើងរយៈពេលប្រហែលជា2 3សប្តាហ៍មុនហ្នឹងគឺក៏ក្រើកទៅគោលហ៊ុនតែម្ដងពាក់ព័ន្ធទៅនឹង DNA ហ្នឹងរហូតទៅដល់គេស្គាល់ខ្ញុំច្បាស់ ស្គាល់បងខ្លះមែនតែនបាទហ៊ុនស៊ីណាតអីអីហ្នឹងស្គាល់សម្ដេចបាទសេងរតនាច្បាស់លាស់ណាស់ហើយអញ្ចឹងបាទហ៊ុនសែនហ្នឹងក៏គេគេស្គាល់ហ្នឹងហើយគេចង់ភ្ជាប់ភ្ជាប់ភ្ជាប់ពួកខ្ញុំហ្នឹងទៅនឹងលោកសំរងស៊ីដែលគេថាខ្ញុំនឹងជាអ្នកធ្វើការងារសង្គ្រោះជាតិជាអ្នកដែលនៅជិតលោកសំស៊ីអញ្ចឹងគេភ្ជាប់រឿងហ្នឹងទៅលោកសំស៊ីចោតប្រកានលោកសំរងស៊ីគេមិនមែនចោតខ្ញុំទេគេចោតលោកសំរងស៊ីទៅវិញណាត្រង់ចំណុចហ្នឹងអនឡាញវណ្ណីបាទបាទបាទ អឺខ្ញុំគិតថាអញ្ចេះមួយទៀតដើម្បីបញ្ចប់អាវិវាទនឹងគឺថាអត់សំខាន់ទេព្រោះជាតិរឿងជាតិសាសនឹងជារឿងមួយបើកាលណាយើងជំនួសអាទំនាស់ទំនាស់ជាតិសាសនឹងវាមានច្រើនហើយនៅក្នុងសង្គមទឹកលើពិភពលោកប៉ុន្តែវាអត់សំខាន់ទេអ្នកណាក៏ដោយហ៊ុនម៉ាណែតក៏ដោយជាកូនឧទាហរណ៍ថាជាកូនយួនជាកូនវៀតណាមជាកូនចិនកូនអីក៏ដោយប៉ុន្តែសំខាន់ឲ្យគាត់ធ្វើប្រយោជន៍ឲ្យខ្មែរអត់យើងទៅមើលកន្លែងថាតើបើគាត់ធ្វើប្រយោជន៍ឲ្យខ្មែរចង់គាត់ កូនចិនកូនអារ៉ាប់កូនអីក៏ដោយយើងអត់សំខាន់ទេឈាមអីក៏ឈាមទៅប៉ុន្តែបើសិនជាគាត់ជាកូនរបស់ជាតិសាសន៍មួយដែលមានបំណងលៀបតបាក់ជាតិសាសន៍យើងអានឹងគឺយើងត្រូវពិចារណាដែរថាតើយើងគួរបន្តគ្រប់គ្រងគេគាត់ទៀតអត់អនាគតទៅបាទយើងតើយើងគួរតែផ្លាស់ប្ដូរគាត់ឬក៏អត់អានឹងវាដោយសារតែប្រវត្តិរឿងវៀតណាមនិងកម្ពុជានេះវាជាប់មកជាប្រវត្តិសាស្ត្រហ្នឹងវាយូរលង់ណាស់ទៅហើយគេហៅថា គេហៅថាអន្តរអាពាហ៍ពិពាហ៍ពួកអានឹងវាជាផ្នែកមួយនៅក្នុងយុទ្ធសាស្ត្រដែលមេដឹកនាំយួនជាបន្តបន្ទាប់មកគេបានរៀបចំឲ្យគេដាក់ចេញជាផែនការដើម្បីឲ្យបញ្ជ្រាបចូល នៅក្នុងសាច់ឈាមខ្មែរដើម្បីឲ្យពីសម័យមុននោះគឺថាយើងដឹកនាំតាមរបៀបខ្សាត់របៀបរាជាធិបតេយ្យដូច្នេះគេបញ្ជ្រាបសាច់ឈាមរបស់គេនឹងនៅក្នុងខ្សែរាជវង្សដើម្បីឲ្យមានឱកាសនៅក្នុងការសម្រេចកិច្ចការងារជាតិធំធំដោយឡែក ក្រោយពីផ្លាស់ប្ដូរក្រោយពីផ្លាស់ប្ដូរពីរបបដឹកនាំតាមបែបវិជាធិបតេយ្យមកបែបដឹកនាំតាមអីរីសវិញណាអញ្ចឹងគេបានបញ្ចូលឈាមនឹងទៅទៅក្នុងជួរអ្នកដឹកនាំស៊ីវិលវិញអានឹងខ្ញុំមិនច្បាស់ថាគេបញ្ចូលឲ្យនរណាឬក៏នរណាទេប៉ុន្តែគ្រាន់ថាបើយើងគិត អំពីសារបាននឹងតាំងពីដើមរហូតមកគឺវាមានរឿងអញ្ចឹងអញ្ចឹងហើយបានជាប្រវត្តិភិកច្រើនគាត់បារម្ភគាត់ខ្វាយខ្វល់អំពីរឿងការចម្រោះជាតិសាសន៍នឹងឯងបាទ បាទអរគុណបងអូនម៉ាត់វណ្ណីហើយចង់ចំណាប់អារម្មណ៍ពីបងអូនសម្ដេចបងអូនដាលេអុយវិញពាក់ព័ន្ធទៅហ៊ុនសែនហ្នឹងគឺថាត្អូញត្អែដោយថាខ្ញុំថាបានថាដូចជាក្តាប់ដួលនៅពេលដែលថាគេចោតកូនអញ្ចឹងទៅគឺតូចចិត្តគេថាអត់អត់មានស្រែកខ្លាំងខ្លាំងទៀតទេគឺថាដូចជារៀងដែលដូចរៀង slow អញ្ចឹងហើយបែរជាថាអើយអឺ គំនិតហ្នឹងចង់ចរចាចង់ជួយ ចង់ជួបអីនឹងលោកសំរងស៊ីប៉ុន្តែតើលើចំណុចហ្នឹងឥឡូវគេថាគេអត់គេឈប់វិញគេប្រឆាំងនឹងលោកសំរងស៊ីតទៅទៀតមិនថាអឺក្នុងថាក្នុងដំណាក់កាលនេះរហូតដល់ជាតិក្រោយគេនឹងប្រឆាំងនឹងសមរភីរហូតតទៅទៀតត្រង់ចំណុចដែលចោតកូនហ៊ុនម៉ាណែតអីហ្នឹងថាជាកូនយួនអីហ្នឹងបាទបាទសូមទៅ ព្រោះយើងនិយាយទៅគាត់ជាប្រភេទមនុស្សដែលចូលចិត្ត drama ភាសាក្មេងៗដែលគេប្រើ បច្ចុប្បន្នហ្នឹងពាក្យថា drama ហ្នឹងគឺជាយកចេញមកពីភាសាអង់គ្លេសមានន័យថាអ្នក ដែលចូលចិត្តអឺបង្ហាញអារម្មណ៍អឺរឿងអីតិចដូចថាអ្នកដែលឆាប់ប៉ះពាល់នឹងអារម្មណ៍ហើយបញ្ចេញប្រតិកម្មឲ្យគេដឹង ចង់ឲ្យគេដឹងចង់ឲ្យគេចាប់អារម្មណ៍ពីខ្លួន ចង់ឲ្យគេយល់ចិត្ត ខ្លួនអាហ្នឹងគេហៅអ្នកត្រាម៉ាច្រើននិយាយទៅដូចអ្នកដែលមាន បញ្ហាផ្លូវចិត្តអញ្ចឹងឯងបងប្អូនបាទនេះបាទទៀតបាទហ្នឹងហើយអញ្ចឹងការលើកឡើងរបស់គាត់ហ្នឹងគឺបង្ហាញអំពីអតចរិតរបស់គាត់ហើយរឿងមួយទៀតដូចបងអូនបានលើកឡើងអញ្ចឹងវាគ្មាន ការពិតវាអត់មានអ្វីដែលលោកប្រធានផោះតាងស្អីដែលថាលោកប្រធានគាត់អឺ និយាយប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់ហ៊ុនសែនជាពិសេសហ៊ុនម៉ាណែតជាកូនរបស់លេដកថូអីជាដើមហ្នឹងគឺវាអត់មានការពិតបាទគឺជាការចោទប្រកាន់លៀបពណ៌ទាំងស្រុងហើយគាត់សំអាងទៅលើបុគ្គលយកពាក្យបុគ្គលមួយចំនួនហ្នឹងដើម្បីយកជាលេសចោទលោកប្រធានមិនមែនហ៊ុនសែនមិនដឹងទេមិនមែនហ៊ុនសែនមិនដឹងទេប៉ុន្តែ គឺជាល្បិចស្មើគ្រោកល្បិចថោកទារបស់ហ៊ុនសែនដើម្បីយកទៅធ្វើជាលេសតថ្លៃដើម្បី តថ្លៃនយោបាយតថ្លៃចរចា ធ្វើជាឡំប៉ាដើម្បីឲ្យគេអាណិតដើម្បីលួងចិត្តឲ្យមជ្ឈដ្ឋានផ្សេងផ្សេងហ្នឹងគេអឺចាប់អារម្មណ៍គេអាណិតហ៊ុនសែនអីចឹងទៅតែតាមពិតអ្វីទាំងអស់វាអត់អត់វាអត់មានអញ្ចឹងហើយបើហ៊ុនសែនគាត់ជាមនុស្សដែលមានអារម្មណ៍ស្រឡាញ់ក្រុមគ្រួសារគាត់ សួរថាចុះសកម្មជនគណៈបកសង្គ្រោះជាតិផ្សេងផ្សេងទៀតហ្នឹងគេ អត់មានគ្រួសារគេអត់ស្រឡាញ់គ្រួសារគេទេអីគេអត់ឈឺចាប់ដែរទេអីករណីលោកចៅវាសនាចាប់លោកចៅវាសនាអឺចៅសង្កាត់ប៉ោយប៉ែតដាក់គុកដាក់គុក5ឆ្នាំបាទតែគាត់ជាមេគ្រួសារដែលជាអ្នករកស៊ីចិញ្ចឹមកូនចិញ្ចឹមគ្រួសារគួចចុះកូនគាត់នឹងមាន ទទួលសម្ពាធបែបណាទៅអារម្មណ៍កូនរបស់គាត់នឹងបាទគាត់ឈឺចាប់បណ្ណាទៅ បាទហ៊ុនសែននឹងឈឺចាប់តែខ្លួនឯងទេណាអឺដល់ពេលដែលគេនិយាយពីក្រុមគ្រួសារហ្នឹងខ្លួនឯងហ្នឹងមានតែហ៊ុនសែនទេដែលចេះស្រឡាញ់ដែលចេះអឺអាណិតក្រុមគ្រួសារខ្លួនឯងអានេះគ្រាន់តែគេនិយាយលក្ខណៈអឺចោតប្រកាន់ពីក្រៅផងគេមិនបាន ទៅចាប់កូនហ៊ុនសែនចៅហ៊ុនសែនយកទៅដាក់គុកផងហើយចុះហ៊ុនសែនទៅចាប់គេ ណាលួចឲ្យបញ្ជាឲ្យអាបាតដៃទី3នឹងទៅវាយរហូតដល់ខ្លះដល់ទៅស្លាប់ទៅទៀតក៏មានសួរថាចុះគេអត់ឈឺចាប់ទេអីហ៊ុនសែនហ៎បាទមានអារម្មណ៍ស្រឡាញ់គ្រួសារតែខ្លួនឯងដូចជាករណីកុមារកុមារាកសវណ្ណឆៃជាដើមបាទបាទពួកគ្នាជាប់គុកយ៉ាងអយុត្តិធម៌ហើយចាត់កូនដែលគ្មានមានសតិមិនមិនមិននឹងណោណាដែលគាត់ឈឺចាប់នឹកឪពុកខ្លួនពេកណាបាទ គាត់ខឹងទៅនឹងអាយួនខាន់សវណ្ណដែលចេះតែនិយាយញុយញងអុចអាលកូនក្មេងណាធ្វើឲ្យគាត់ទ្រាំមិនបានគាត់ក៏ជេរដល់ពេលជេរទៅ អារម្មណ៍កូនក្មេងជេររះទៅប៉ះពាល់ទៅដល់ហ៊ុនសែនពីព្រោះខាន់សវណ្ណគឺជាឆ្កែរបស់ហ៊ុនសែនបាទយើងមិនដឹងថាខណ្ឌសវណ្ណជាឆ្កែហ៊ុនសែនឬក៏ជាចវាយនេះហ៊ុនសែននេះយើងអត់ចវាយចវាយនេះហ៊ុនសែនបាទប៉ុន្តែគាត់ក៏ជេរដោយប៉ះទាំងអស់ទៅយកលេសហ្នឹងខណ្ឌសវណ្ណបជា ឲ្យគេចាប់កុមារាកាក់សវណ្ណឆៃដាក់គុកទៀតហ៊ុនសែនឯងអត់ចេះអាណិតក្រុមគ្រួសារនឹងទេអីបាទអាណិតក្រុមគ្រួសារនឹងទេអីយើងថាយើងអាណិតយើងយើងក្រុមគ្រួសារយើងមាន គេថាឲ្យកូនយើងប៉ុណ្ណឹងបាទធ្វើឯងឈឺចាប់ធ្វើឯងឡាំប៉ាធ្វើឯងចេញមក drama បាទឥឡូវ ឥឡូវសួរថាគ្រូគ្រូសាទាំងអស់ហ្នឹង គឺមកមកមកប្រទេសកម្ពុជាហ្នឹងមានតែហ៊ុនសែនទេដែលចេះឈឺចាប់ដែលចេះស្រឡាញ់ក្រុមគ្រូសារបស់ខ្លួនបាទហើយបងអូនបងចូលរួមប៉ុណ្ណឹងបាទអូនបាទបាននេះអឺបងអូនដាលេក៏បងអូនបាទបាននេះហ៊ុនសែនបានខ្ញុំមានវីដេអូហ្នឹងដើម្បីចាក់មែនថាវីដេអូចាស់ឯតែថ្មីថ្មីហ្នឹងឯងហ៊ុនសែនទៅនិយាយថ្មីថ្មីហ្នឹងដូចមិនដឹងទៅទៅសម្ពោធត្រង់ណាទេដែលគេកាត់ផ្ញើមកឲ្យខ្ញុំហ្នឹងបាទ ហើយគាត់ចោទថាលោកសំរងស៊ីនឹងទៅទៅចោទទៅឆ្លោះទៅចោតប្រកាន់ក្មេងហៅហ៊ុនម៉ាណែតនឹងថាក្មេងអីចឹងដូចអ្វីដែលដែលដាច់ដលេបានលើកឡើងមិញហ្នឹងថាបាទទៅទៅទៅឆ្លោះជាមួយនឹងហ៊ុនម៉ាណែតជាកូនក្មេងអញ្ចឹងណាបាទទៅចោតហ៊ុនម៉ាណែតចោតអីអញ្ចឹងទៅហ៊ុនសែនគេគេគេលើកឡើងពីករណីហ្នឹងបាទហើយខ្ញុំចាក់វីដេអូនឹងបន្តិចទៅបាទ អញ្ជើញសូមអញ្ជើញមកនៅណាធនណាចូលមកចាប់ហ៊ុនសែនកាលពីពេលណាមកចាំមកចាប់មកចាប់មកប្រឹងចាប់តិចទៅណាមកបានតែហ៊ានម៉ែហើយនៅស្រុកខ្មែរនេះសោះអត់ទាំងហ៊ានផងចាំឯងរត់ទៅនៅក្រៅប្រទេសហើយហើយចង់មកចាប់ហ៊ុនសែនឲ្យប្រជាជនឲ្យកងទ័ពមកចាប់ហ៊ុនសែន ក្នុងពេលដែលគេកំពុងតែគ្រប់គ្រងជាមួយស៊ីចុកបុកតាពីជាមួយ នៅប្រជាពលរដ្ឋរបស់គេនៅទីនេះបំបីគេវាយបហាកូនរបស់ខ្ញុំថារៀននៅសាលា West Point អត់ទេគេឲ្យសញ្ញាបត្រកិត្តិយសទៅសាកលវិទ្យាល័យ New York យកអនុបណ្ឌិតសេដ្ឋកិច្ចនៅទីនោះគេថាអាហ្នឹងសញ្ញាបត្រកិត្តិយសទៀតទៅដល់ឡា Bristol សញ្ញាបត្របណ្ឌិត របស់គេនោះគឺកិត្តិយសទៀតសត្វតាអាហ្នឹងឲ្យគេបង្អាប់ចុះតែខ្ញុំសរសើរកូនរបស់គេទៅលើបើសិនជាថាវាយខ្ញុំវាយចុះតែសុំមេត្តាមេត្តាណៃវាយខ្ញុំខ្ញុំគិតថាណៃវាយខុសហើយខ្ញុំជួយសម្រាប់ប្រាប់ណៃទៅវាខុសត្រឹមមនុស្សដែលគេនិយាយថា អានេះសូម្បីតែកូនក្មេងក៏វាមិនលើកលែងអាភាសាហ្នឹងខ្មែរទទួលយកបានទេសូមជម្រាបបានឯងវាយខុសខ្ញុំចង់កែតម្រូវតែឯងប៉ុន្តែបើតែឯងមិនចង់ទេខ្ញុំរួញទូបដោយទឹកឲ្យតែឯងធ្វើទៅណែចោតប្រពន្ធខ្ញុំថាជាប្រពន្ធរបស់មេដឹកនាំវៀតណាមកូនរបស់ខ្ញុំជាកូនមេដឹកនាំវៀតណាមបើខ្ញុំមិន មិនប្រតិកម្មខ្ញុំមិនមែនជាមនុស្សទេអញ្ចឹងបានខ្ញុំប្រាប់មេដឹកនាំប្រទេសមួយ ចំនួនថាខ្ញុំអត់ទទួលបានទេអាហ្នឹងរឿងចង់ទៅជាស្អីទៅតែរឿងកន្លែងនឹងមួយបើណែឯងមិនធ្វើណែឯងមិនប៉ះពាល់លើខ្ញុំសុំថាទោះបីជាតិក្រោយចាំជាតិ ក៏ត្រូវតែប្រយុទ្ធគ្នានៅពេលនោះប្រយុទ្ធគ្នានៅពេលនោះបាទมันអាចទទួលយកការប្រមាថបែបនេះបានទេបាទបែបនេះបានទេតនេះគឺបងប្រពន្ធកូនរបស់ខ្ញុំកំសត់ណាមុនពេលដែលបានមកជួបខ្ញុំវិញខ្ញុំមិនដឹងថាកូននិងប្រពន្ធខ្ញុំវាស្លាប់ឬរស់ទេស្លាប់ឬរស់ទេអារឹងគឺសូមបញ្ជាក់ហើយពេលដែលជួបគ្នានោះ ឥឡូវខ្ញុំដាក់ខ្ញុំកម្មវិធីបង្ហោះនៅព្រឹកថ្ងៃទី24រួចសាច់ទៅហើយហើយខ្ញុំនឹងនិទាននៅក្នុងនោះខ្ញុំនឹងសរសេរខ្លីទេមិនសរសេរໄວទេបាទឥឡូវប៉ុណ្ណឹងយើងពាក់ព័ន្ធទៅត្រង់ចំណុចហ្នឹងយើងបាទហើយបាទមើលទៅដូចជាអត់ប្រយោជន៍ហ៊ុនសែននិយាយនឹងអត់ប្រយោជន៍អឺធ្វើមើលតែអីគេប្រពន្ធកូនខ្ញុំកំសត់ណាស់ណា ខ្ញុំសួរថាសម័យខ្មែរក្រហមនឹងមានតែក្រុមគ្រួសារហ៊ុនសែនឯងទេអីកំសត់វេទនាហ្នឹងហ៎បានជួបជុំគ្នាទាំងអស់អ្នកខ្លះណា បាត់កូនបាត់ម្ដាយអត់ដឹងទៅរស់នៅទីណាហើយហ៊ុនសែនបាត់ស្អីគេកូនហ៊ុនកំសត់មួយហ្នឹងមិនដឹងជាមូលហេតុពិតប្រាកដយ៉ាងម៉េចផងណាចេះតែយកមកឡង់សេយកយកសពកូនរបស់ខ្លួនហ៊ុនកំសត់នឹងមកធ្វើនយោបាយណាបាទហ៊ុនសែនយកយកយក យកយកព្រលឹងកូនរបស់ខ្លួនហ៊ុនកំសត់នឹងមកធ្វើនយោបាយឲ្យស្លាប់តែមួយហ្នឹងទេ បាទហើយសួរថាក្រមគ្រួសារខ្មែរយើងរាប់លានអ្នកនៅក្នុងសម័យខ្មែរក្រហមដែលរងគ្រោះរសាខ្មែរក្រហមនោះតើមានតែហ៊ុនសែនមួយទេ ដែលហ៊ុនសែនពេលហ្នឹងក៏ជាទាហានអាវខ្មៅក៏ជាកងឆ្លប់អាវខ្មៅបាត់ដៃប្រឡាក់ឈាមកាប់សម្លាប់ប្រជាជនខ្មែរដែរហ៊ុនសែនមិនមែនជាជនរងគ្រោះក្នុងសម័យខ្មែរក្រហមទេហ៊ុនសែនគឺជាទាហានខ្មែរក្រហមបាទបាទ ផុសតាងមានគ្រប់គ្រាន់ដែលបញ្ជាក់ថាហ៊ុនសែនគឺជាទាហានខ្មែរក្រហមហ៊ុនសែនមិនមែនជាអ្នករងគ្រោះសម័យខ្មែរក្រហមទេអីតស៊ូលំបាកវេទនាណាប្រជា ប្រដ្ឋខ្មែរលំបាកវេទនាហ្នឹងក្នុងនោះវាមានការរួមចំណែកពីពីពីពីហ៊ុនសែនឯងនោះបាទបាទគឺបាក់ខ្មែរសម័យខ្មែរក្រហមមិនអស់ចិត្តទេឥឡូវមកចង់បន្តទៀតឥឡូវអូខេបាទនេះបន្តអូនម៉ាត់វ៉ានីបន្តដែរបាទអឺផោះតាំងមួយទៀតដែលបញ្ជាក់ថាហ៊ុនសែនគាត់ជា កម្មាភិបាលខ្មែរក្រហមណាគឺទាហាននៅក្នុងជួរកងទ័ពអាវខ្មៅហ្នឹងគឺថាគាត់បានរៀបការនៅក្នុងអំឡុងឆ្នាំ1976យើងដឹងហើយថាខ្មែរនៅក្នុងអំឡុងពេលហ្នឹងគឺមានតែពួកកងទ័ពឬក៏ថាពួកយោធិនណាពួកយោធិនពិការដែល គេលើកទឹកចិត្តបាទអ្នកដែល ពិការដោយសង្គ្រាមដោយអីចឹងទៅគេលើកទឹកចិត្តដើម្បីកុំឲ្យបាក់ទឹកចិត្តហ្នឹងគឺគេរៀបការឲ្យចឹងទៅគឺលោកហ៊ុនសែននឹងឯង អានឹងជាផុសតាងជាក់ស្ដែងមួយដែលអត់អាចប្រកែកបាននេះគឺលោកហ៊ុនសែនកាលនៅក្នុងអំឡុងខែ6ឆ្នាំ1976គឺក្នុងអំឡុងពេលដែលខាងខ្មែរក្រហមនឹងគេរៀបចំគូសកលឲ្យពួកទាហានខ្មែរក្រហមនឹងឯងបាទអញ្ចឹងគឺមានតែមានតែទាហានខ្មែរក្រហមទេដែលមានឱកាសដែលរៀបការនៅក្នុងឱកាសពេលនោះឯងអានឹងបើតាមដឹងណាបាទពេលនៅក្នុងអំឡុងហ្នឹងបាទបាទអញ្ចឹងអត់មានអីបាទអញ្ជើញ ដែលថាហ៊ុនកំសត់នោះកើតឆ្នាំ1976ហើយហ៊ុនម៉ាណែតកើត1977អញ្ចឹងរឿងនឹងដូចជាវាប្រពាក់ប្រពូនគ្នាវាមិនច្បាស់លាស់រឿងទៅប្រវត្តិនៃក្រមគូសាតកូលហ៊ុនហ្នឹងហើយហ៊ុនកំសត់តែងាប់ហ្នឹងគឺថាកើតនៅឆ្នាំ1976ហើយហ៊ុនម៉ាណែតនេះកើត1977ត្រង់ចំណុចនេះណាដែលរៀបការនៅក្នុងឆ្នាំ1976 ដូចជាបាច់ច្បុកច្បល់បងណាត់វណ្ណីតង់មិនបាច់នៅខ្ញុំមិនច្បាស់ទេសូមមិន ថាធិបាយចុះទុកឲ្យបងតេលេទៅរឿងគ្រួសារគេហ្នឹងវាញ៉ៃញ៉ៃតិចបាទហើយរឿងគ្រួសារគេបងអូនមាត់វណ្ណីមិនអធិប្បាយរុញមកឲ្យខ្ញុំឲ្យចាត់ទុកថាខ្ញុំជាអ្នកបកកាយនិយាយរឿងគ្រួសារគេរឿងនេះមែនតើទៅដែលខ្ញុំឃើញថាហ៊ុនសែន គេ ប្រតិកម្មទៅនឹង ចោទទៅលើលោកសំរងស៊ីដោយសារអ្វីដូចខ្ញុំបានលើកឡើងអញ្ចឹងគឺក្រមទូទស្សន៍សម្លេងអ្នកការខ្មែរហ្នឹងជាពិសេសហ្នឹងគឺខ្ញុំដែលចូលឡងអីហ្នឹងប្រតិកម្មទៅរឿង DNA ហ្នឹងមួយមួយប្អូនដាលេអុយហ្នឹងមកក្រឹកក្រែងហ្នឹងបាទវាផ្ទុះរឿងហ្នឹងមកវាតាមតែជ្រាបដល់ហ៊ុនសែនបាទហើយក៏ហ៊ុនសែនហ្នឹងទៅតែចេញមកបន្តបន្តទៀតបាទបាទហ្នឹងហើយបងប្អូនតាលេដោយបើសិននេះបងប្អូនកូនវាចេះតែ បាទវាចូលរួមដែរបាទចេះស្ដាបាទចឹងហ្នឹងឥឡូវហ្នឹងយើងពាក់ព័ន្ធនឹងអ្វីដែលលើកការលើកឡើងរបស់ហ៊ុនសែនហ្នឹងគឺយើងយើងមិនបាច់ពិភាក្សាអីច្រើនពេកទេបាទចំណុចហ្នឹងណាបាទយើងទៅរកពិភាក្សាអីរឿងចំណុចអីផ្សេងទៀតដាលេមានអ្វីចូលរួមនៅក្នុងជាមួយបងប្អូនបាត់នេះ អឺមអត់មានអីទេបងបើមានប្រធានបទអ្វីក៏នេះទេប៉ុន្តែមុននឹងបញ្ចប់ខ្ញុំចង់ប្រកាសចង់និយាយអំពីជំហររបស់ខ្ញុំទៅនឹងគណៈបកនយោបាយថ្មីណាបាទបាទបើសិនជាហ្នឹងចង់មកបាទបាទបាទហ្នឹងហើយបងអូនមាត់វណ្ណីពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយថ្មីថ្មីនេះបងអូនមានអ្វីចូលរួមសូមអញ្ជើញបញ្ចេញមតិយោបល់បណ្ដោយដោយសារខ្ញុំ ប្រធានបទខ្ញុំគឺគោលរឿងនិយាយរឿងថាហ៊ុនសែនណាបាទប៉ុន្តែដូចថាបាទអូខេអូខេបងបើយើងនិយាយពីទស្សនវិជ្ជាទូទៅនយោបាយវាធំទលាយតិចតែចឹងចាប់យកចំណុចណាមួយប៉ុន្តែខ្ញុំខ្ញុំចាប់អារម្មណ៍រឿងការបោះឆ្នោតនៅពេលខាងមុខនេះព្រោះយើងចង់ចេះបងប្អូនប្រជាពលរដ្ឋខ្មែរយើងចង់ជំរាបថារបបហ៊ុនសែនជារបបដាច់ការ ដូច្នេះបើសិនបើគេធ្វើសកម្មភាពណាមួយក៏ដោយវាមានលក្ខណៈហាក់បីដូចជាការបន្ធូរបន្ថយយើងឃើញថ្មីថ្មីលោកហ៊ុនសែនចេញចេញជាវិធានការដាក់ចេញជាវិធានការថាឲ្យគណៈបញ្ញោបាយទាំងអស់មានសេរីភាពធ្វើសកម្មភាពអញ្ចឹងអានឹងវាគ្រាន់តែ ជា ផ្នែកមួយដែលរបបប្រជាការគេបន្ធូរបន្ថយបរិយាកាសនៅក្នុងការការបោះឆ្នោតដើម្បីឲ្យគេមានគេហៅថាទទួលបានការទទួលស្គាល់ណា ប៉ុន្តែវាមិនមែនជារឿងពិតទេអារឿងហ្នឹងវាគ្រាន់ជាការសម្ដែងវាជាសិល្បៈរបស់ពួកប្រាច់កាយនៅទីបំផុតនៅពេលដែល គេក្តោបអំណាចបានក្តាប់ពេញដៃហើយពួករបបផ្ដាច់ការហ្នឹងគេនឹងប្រើប្រាស់អំណាចហ្នឹងគៀបសង្កត់ជន់ឈ្លីយើងដដែលទេអញ្ចឹងកុំឲ្យយើងភ័ន្តច្រឡំឲ្យសោះយើងត្រូវតែច្បាស់ថាយើងនៅតែតស៊ូប្រឆាំងជាមួយរបបផ្ដាច់ការដដែលទោះបីគេបន្ធូរបន្ថយបរិយាកាសបណ្ណាក៏ដោយ គេបន្ធូរបានប៉ុណ្ណាយើងរើប៉ុណ្ណឹងបន្ធូរកាន់តែខ្លាំងយើងរើកាន់តែខ្លាំង អញ្ចឹងបើសិនគេបន្ធូរហើយយើងអត់លើយើងនៅស្ងៀមទីបំផុតទៅគេរឹតបន្តឹងយើងបដាលអញ្ចឹងយើងអ្នកព្យាប្រត់ដែលដែលអ្នកបាត់បង់សេរីភាពដែលអ្នករង គ្រោះខ្លួនឯងពួកខ្ញុំនៅខាងក្រៅនេះមិនជាបញ្ហាអីទេទោះបីជាយើងអត់មាន បញ្ហាអីចឹងក៏ដោយប៉ុន្តែយើងនៅតែឈឺឆ្អែលពីប្រជាពលរដ្ឋបងប្អូននៅ ក្នុងស្រុកអញ្ចឹងហើយគ្រាន់តែឲ្យយោបល់ថាក្នុងស្ថានភាពណាមួយក៏ដោយ ដែលហ៊ុនសែនសម្ដែងឲ្យឃើញ ថាគេជា ជាមនុស្សដែលមានគុណធម៌មាន មនុស្សធម៌គេចង់បើកសេរីភាពឲ្យគណៈបកនយោបាយណាធ្វើនយោបាយដោយសេរីអីអានឹងវាជារឿងបោកប្រាស់ទេបងប្អូនត្រូវតែប្រកាសឲ្យច្បាស់កន្លែងហ្នឹងបាទបាទអរគុណបងប្អូនបាត់វណ្ណីបងប្អូនចូលរួមពាក់ព័ន្ធទៅនឹងការបោះឆ្នោតបាទឃុំសង្កាត់ខាងមុខហ្នឹងបាទបងប្អូនដាលេសូមអញ្ជើញចូលរួមបាទ អរគុណបងអឺនិយាយទៅនឹងរឿងបោះឆ្នោតឃុំសង្កាត់ខាងមុខហ្នឹងណាបាទសម្រាប់ខ្ញុំខ្លួនខ្ញុំផ្ទាល់គឺខ្ញុំចង់ជម្រាបបងប្អូនថាគឺខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនបាទខ្ញុំចង់ជម្រាបថាខ្ញុំមានមូលហេតុដែលខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនទោះបីជាខ្ញុំជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិក៏ពិតមែនក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្ននេះ នៅក្នុងកលៈទេសៈនេះគឺខ្ញុំត្រូវតែគ្រប់គ្រងគណៈបកភ្លើងទៀនពីពីព្រោះគណៈបកភ្លើងទៀនគឺជាគណៈបកតែមួយគត់ដែលមានអឺរចនាសម្ព័ន្ធទាំងអស់គ្រប់ខេត្តក្រុងទាំងអស់បាទហើយអឺដែលខ្ញុំជ្រើសរើសនៅក៏វាខុសពីគណៈបកផ្សេងផ្សេងទៀតបើយើង សួរថាហេតុអីយើងរើសយកភ្លើងទៀនមិនក៏មិនយក បកផ្សេងផ្សេងគេជាង20ហ្នឹង មានទាំងបកខំវាសនាយើងឃើញបន្ទាប់ពីភ្លើងទៀនបើយើងអាចចាត់ទុកថាបកបន្ទាប់ដែលមានគោលនយោបាយដែលមានអ្នកគ្រប់គ្រងច្រើនបន្ទាប់ពីបកភ្លើងទៀនខ្ញុំគិតថាប្រហែលជាបកជួងប៉ុន្តែចំនួនអ្នកគ្រប់គ្រងរបស់បកជួងហ្នឹងគឺមិនដែលទទួលបានដល់ទៅមួយក៏អីទេហើយមូលហេតុអីដែលយើងមិនមិនអាចទទួលយកបកជួងបាន យើងមើលគោលចំហរបស់មេបកបាទ មេបកគាត់បច្ចុប្បន្នហ្នឹងគឺដូចជាគាត់បែកកម្មដ្ឋានទៅហើយបាទយើងឃើញបាទយើងឃើញគាត់បញ្យលបង្រៀនឯណាវូចុះវូឡើងហើយគាត់បាននិយាយហើយក៏គាត់បើគណៈបកហ្នឹងមិនចង់បានសិលឹកឆ្នោតហើយពីអាចំណឹង អាត្រង់ហ្នឹងធ្វើឲ្យយើងវិញវាន់បាទ បាក់ស្អីដែលបើកហើយអាចចង់បានសិលឹកឆ្នោតអានឹងយើងមិននិយាយច្រើនទេព្រោះថាវាមូលហេតុអីខ្ញុំមិនអាចរើសយកបាក់ផ្សេងក្រៅបាក់ភ្លើងទៀនហើយពីព្រោះបាក់ភ្លើងទៀនអត់អត់ខុសទេសម្ដេចតាលេអុយដែលយើងនៅក្នុងបាក់មួយហើយយើងទៅគ្រប់គ្រងបាក់មួយផ្សេងទៀតអត់ខុសទេបងអត់ខុសទេបាទជាជាទូទៅយើងអាចគ្រប់គ្រងគេបានប៉ុន្តែយើងមិនមែនចូលរួមហើយយើងក៏មិនមែននៅពីក្រោយដែរណាសូមសូមបញ្ជាក់បងប្អូនឲ្យច្បាស់យើងគ្រប់គ្រងចង់និយាយថាយើងគ្រប់គ្រងបាទបាទ ចង់បញ្ជាក់អញ្ចឹងគឺយើងគ្រប់គ្រងបាក់នឹងពីព្រោះយើងបច្ចុប្បន្ននេះនៅក្នុងនៅក្នុងប្រទេសកម្ពុជាយើងនិយាយអំពីឆាកនយោបាយក្នុងប្រទេសកម្ពុជាបាទយើងដឹងច្បាស់ថាហ៊ុនសែនមិនអនុញ្ញាតឲ្យមានវត្តមានគណៈបកសង្គ្រោះជាតិទេយើងមិនអាចទៅចូលរួមប្រយុទ្ធដោយផ្ទាល់ទេដូច្នេះបើសិនជាមានបកនយោបាយណាដែលគេហ៊ានប្រយុទ្ធតតាំងប្រកួតប្រជែងជាមួយនឹងហ៊ុនសែនពិតប្រាកដច្បាស់លាស់មានគោលនយោបាយត្រឹមត្រូវយើងគ្រប់គ្រងគេ ហើយមូលហេតុដែលយើងគ្រប់គ្រងមួយទៀតគឺឧទាហរណ៍ខ្ញុំលើកជាឧទាហរណ៍យើងនិយាយថាតទៅវិញឆ្ងាយយើងគេថាទួសណៈដូចចៅចាក់ស្មុកទៅចុះប៉ុន្តែវាអាចខ្លាចជាការពិតក្នុងករណីថាបាក់ភ្លើងទៀនហ្នឹងគាត់អាចជាប់ឆ្នោតរហូតដល់ទៅដឹកនាំប្រទេសណាបាទសម្រាប់បងប្អូនយើងខ្ញុំសួរបងរតនាខ្ញុំសួរបងអូនម៉ាត់វណ្ណីតើបងអូន ចង់ប្រកួតប្រជែងជាលក្ខណៈ គណៈបកធំធំពីប្រជាធិបតេយ្យប្អូនចង់ប្រកួតជាមួយនឹងគណៈបកប្រជាជនដែលចូលចិត្តប្រើហិង្សាឬក៏ចង់ឲ្យក្រសង្គ្រោះជាតិប្រកួតជាមួយភ្លើងទៀនបាទបាទអាអាត្រង់នឹងហើយដែលយើងគ្រប់គ្រងត្រង់នឹងហើយដែលខ្ញុំគ្រប់គ្រងភ្លើងទៀនខ្ញុំរហូតដល់ទៅគ្រប់គ្រងចង់ឲ្យភ្លើងទៀនហ្នឹងណា បាទអាចឈ្នះឆ្នោតផ្លាស់ប្ដូរទៅដឹកនាំប្រទេសតទៅទៀតនោះពីព្រោះបើយើងបានប្រកួត2គណៈបកធំធំ2ប្រជាធិបតេយ្យ2ប្រកួតគ្នាវាមិនខុសពីអាមេរិកទេ ដែលមានគណៈបកអឺដែលមានលោកជូបៃដិននិងគណៈបកលោកដូណាល់ត្រាំយើងដឹងហើយ Democrat ហើយនិង Republican បាទប្រកួតគ្នាឬប្រកួតគ្នាគេប្រកួតស្មើភាពគ្នាប្រជាធិបតេយ្យដូចគ្នា បាទយើងមិនចង់ប្រកួតជាមួយគណៈបកប្រជាជនទៀតទេបើសិនជាយើងមានជំរើសបើសិនជាអ្នកគណៈបកដែលកាន់អំណាចបច្ចុប្បន្នហ្នឹងមិនមែនជាគណៈបកប្រជាជនណាបាទអាការប្រកួតប្រជែងរបស់យើងវាវាធូរស្រាលយើងអត់ចង់ប្រកួតទេមិនមែនយើងមានការលើអើក៏ប៉ុន្តែយើងឃើញគណៈបកប្រជាជនហ្នឹងមានល្បិចកលស្មោកគ្រោកហឹង្សាធ្វើបាប ចាប់គេដាក់គុកយើងអត់ចង់ប្រកួតរបៀបហ្នឹងទេយើងធុញទ្រាន់យើងអាណិតសកម្មជនរបស់យើងយើងចង់ឲ្យប្រកួតជាលក្ខណៈប្រជាធិបតេយ្យហើយអញ្ចឹងអាហ្នឹងអាហ្នឹងឲ្យខ្ញុំចង់និយាយថាបើសិនជាគណៈបកភ្លើងទៀនគាត់អាចធ្វើបានណាអាហ្នឹងវាជារឿងមួយចំណេញសម្រាប់គណៈបកសង្គ្រោះជាតិនៅលើសង្វៀននយោបាយហើយដូច្នេះហើយបានជាខ្ញុំគ្រប់គ្រងពីព្រោះភ្លើងទៀនបើសិនជាភ្លើងទៀនចូលទៅនេះច្រើនខ្ញុំជឿថាភ្លើងទៀនមិនបង្កបញ្ហាលំបាកដល់គណៈបកប្រកួតប្រជែងដទៃទៀតដោយគណៈបកប្រជាជនទេ បាទខ្ញុំមានជំនឿអញ្ចឹងណាបាទអឺអញ្ចឹងសម្រាប់ខ្ញុំខ្ញុំចង់បញ្ជាក់ថាយើងអត់មានអឺទោមនស្សអីទេ នៅក្នុងការគ្រប់គ្រងពីព្រោះក្នុងបច្ចុប្បន្ននេះអឺមានខ្ញុំខ្ញុំមានជំនឿថាបាក់ភ្លើងទៀនហ្នឹងគឺមានការគ្រប់គ្រងច្រើនមានរចនាសម្ព័ន្ធស្រាប់ទាំងអស់នៅទូទាំងខេត្តក្រុងអញ្ចឹងអឺ មូលហេតុនឹងវាសំរុំណាស់ដែលយើងមើលឃើញថាមានតែបាក់ភ្លើងទៀននេះទៅប្រកួតប្រជែងជាមួយនឹងគណៈបកប្រជាជនបាទអរគុណសម្ដេចបងតាឡេបងប្អូនបាត់វណ្ណីវិញអឺយ៉ាងណាដែររឿងបាក់ភ្លើងទៀនអីហ្នឹងបាទអឺចូលរួមយ៉ាងណាដែរគ្រប់ត្រអឺយ៉ាងណាដែរអីយ៉ាងណាដែរសម្ដេចបងតាឡេអុយគាត់បានបាទខ្ញុំខ្ញុំសូមបញ្ជាក់ណាខ្ញុំគ្រប់ត្រទេខ្ញុំមិនមែនទៅចូលរួមហើយក៏មិននៅពីក្រោយដែរបាទ ហើយស៊ូសាទគាត់ខមមិនថាបកភ្លើងទៀនគឺជាបកប្រឆាំងនឹងមានអ្នកគ្រប់គ្រងជាច្រើនយូរមកហើយក្រោមការដឹកនាំរបស់លោកសំរងស៊ីណាដែលពីមុនជាយូរមកហើយណាគាត់មានកម្លាំងជាយូរមកហើយបាទចឹងបងអូនវត្តវណ្ណីយល់យ៉ាងណាដែរចំពោះគណៈបកភ្លើងទៀនដែលទៅតែចេញដំណើរថ្មីថ្មីនេះហើយមានការគ្រប់គ្រងភ្លុកទឹកភ្លុកដីបាទបងអូន ចំពោះខ្ញុំមិនបដិសេធទេចំពោះគណៈបកនយោបាយណាមួយដែលធ្វើសកម្មភាពដែលនាំឲ្យបង្កើតនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគណៈបកនយោបាយណាមួយក៏ដោយប៉ុន្តែយើងឃើញថាគណៈបកភ្លើងទៀនបច្ចុប្បន្នគាត់មានសកម្មភាពឃ្លាវខ្លាដូច្នេះហើយតើយើងយើងអាចបដិសេធបានទេបើបើសិនជាគណៈបកមួយដែលគាត់ធ្វើសកម្មភាពដើម្បី ឲ្យលទ្ធិប្រជាធិបតេយ្យឥឡូវបើសិនមកយើងអ្នកប្រជាធិបតេយ្យយើងចង់បានលទ្ធិប្រជាធិបតេយ្យចង់ឲ្យសង្គមខ្មែរនឹងមានការគោរពសិទ្ធិមនុស្សចង់ផ្លាស់ប្ដូររបបរាជការជុះបើមានគណៈបកនយោបាយណាមួយហើយបើគេធ្វើនៅក្នុងគោលដៅដូចគ្នាសួរឲ្យយើងទៅបដិសេធវាមិនជុះបើយើងបដិសេធមានន័យថាម៉េចអញ្ចឹងបើយើងបដិសេធគណៈបកនយោបាយណាមួយឬក៏ក្រុមណាមួយដែលធ្វើរឿងហ្នឹងមានតែយើងហ្នឹងនៅខាងក្រុមប្រជាការឬមួយយើងនៅខាងក្រុមប្រជាការឬមួយក៏យើងចង់បានតែអំណាច ហើយខ្លួនឯងនៅពេលដែលខ្លួនឯងបានអំណាចទៅខ្លួនឯងធ្វើផ្ដាច់ការដូចគេដែរអានេះគឺជាមិនអឺជាទស្សនៈខ្ញុំខ្ញុំមិនឲ្យវែងពេកទេចំពោះរឿងហ្នឹងសម្រាប់ខ្ញុំខ្ញុំមិនបដិសេធទេចំពោះការធ្វើសកម្មភាពនៅក្នុងគណៈបកភ្លើងទៀនក៏ប៉ុន្តែគ្រាន់តែខ្ញុំអត់មានជាសមាជិកភាពអត់មានជាអីទេនៅក្នុងគណៈបកភ្លើងទៀនគ្រាន់ថាយើងគ្រប់គ្រងនៅស្មារតីដែលធ្វើការផ្លាស់ប្ដូររបបអធិការនឹងបាទ ក្នុងនាមអ្នកប្រជាតបតៃដូចគ្នាហ្នឹងបាទត្រឹមត្រូវបាទនឹងក៏ជាអ្វីដែលខ្ញុំចង់បញ្ជាក់ដែរគឺយើងក្នុងនាមជាអ្នកប្រជាធិបតេយ្យដូចគ្នាគឺយើងគ្រប់គ្រងគណៈបកប្រជាធិបតេយ្យណាដែលទៅប្រយុទ្ធទៅប្រកួតពិតប្រកបមិនមែនទៅដើម្បីជាសួនលំអផ្កាដោយបកដតីដតីផ្សេងផ្សេងទៀតបាទអាហ្នឹងគឺចំណុចហ្នឹងហើយបាទដែលខ្ញុំបាន សម្រាប់ចិត្តថាខ្ញុំគ្រប់គ្រងឲ្យបាក់ភ្លើងទៀននឹងទៅចូលរួម ប្រកួត ប្រជែងជាមួយនឹងរបបហ៊ុនសែននៅក្នុងស្រុកនៅក្នុងប្រទេសសម្រាប់ពួកយើងនៅខាងក្រៅយើងនៅតែបន្តទៀមទាឲ្យមានយុទ្ធធរសម្រាប់គណៈបកសង្គ្រោះជាតិទៀមទាឲ្យអន្តរជាតិដាក់សម្ពាធហើយនឹងគំរាមឲ្យហ៊ុនសែនរៀបចំឲ្យមានការបោះឆ្នោតដោយសេរីយុទ្ធធរហើយនឹងត្រឹមត្រូវបាទបាទទៀមទាឲ្យមានការដោះលែង សកម្មជនគណៈបកសង្គ្រោះជាតិទាំងអស់លើកលែងការចោទប្រកាន់ហើយបើកឲ្យមានគណៈបកសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជាមកវិញអង្គការព័ត៌មានអង្គការសង្គមស៊ីវិលទាំងអស់គឺហ៊ុនសែនត្រូវតែតាមដោះលែងពួកគាត់ឲ្យមានសេរីភាពបាទបាទអឺឥឡូវវានៅសល់តែយើងពីរនាក់បងអូនម៉ាត់វ៉ានីខ្ញុំចង់បន្ថែមអំពីរឿងអឺ អ្នកនយោបាយដែលគាត់អឺមិនធ្វើអ្វីតតសោះបាទមិនធ្វើអ្វីតតសោះរំពឹងថានឹងមានអ្វីកើតឡើង គឺកុំសង្ឃឹមបាទកុំសង្ឃឹមយើងអត់សង្ឃឹមថាយើង មិនធ្វើអីហើយយើងសង្ឃឹមថា គេបតក់ឲ្យ គេផ្ដាល់ទៀនឲ្យអាហ្នឹងតើរួចទេបាទវាតតែយើង មានការតវ៉ាមានកម្លាំងបង្ហាញកម្លាំងបង្ហាញអំពីសក្តានុពលរបស់យើងទើបគេមកចរចាជាមួយយើង យើងមិនដែលមានអ្នកមានប្រៀបទៅលើគូប្រកួតទៅហើយយើង ទៅ ទៅចរចា ជាមួយ អ្នកដែលយើង ថាយើងថាគ្រាន់តែថាយើងសឡុតក៏រត់ដែរណាយើងយើងទៅចរចាអានឹងទាំងគេទាំងយើងយើងមិនទៅចរចា ជាមួយមនុស្សអញ្ចឹងទេបាទហើយឥឡូវអឺខ្ញុំឃើញថាមានអឺការរិះគន់មួយចំនួនដែលគាត់អត់យល់ខ្ញុំចង់ឧទាហរណ៍ឧទាហរណ៍នោះខ្ញុំបានលើក ឡើងការពីថ្ងៃមុនហើយជាពិសេស សម្រាប់តាតាយាយយាយមួយ ចំនួនដែលគាត់ហាក់បីដូចជាសពេចសពិលខ្ញុំលើកយកឧទាហរណ៍មួយឧទាហរណ៍ថាមនុស្សមួយក្រុមគាត់ជាប់គាត់ជាប់គាត់វង្វេងនៅក្នុងលអាងភ្នំមួយនៅក្នុងរូមភ្នំមួយហើយពេលនោះមនុស្សមួយក្រុមហ្នឹងណាគាត់មានភ្លើងចន្លោះគ្រប់គ្នាគាត់មានភ្លើងចន្លោះគ្រប់គ្នាហើយគាត់គាត់ពេលហ្នឹងទាំងអស់គ្នាហ្នឹងកំពុងតែរកច្រកចេញ ពីលអាងភ្នំហ្នឹង បាទវាល្ងឹតប៉ុន្តែគាត់មានភ្លើងចន្លោះហើយគាត់ចង់រកច្រកចេញដល់ទៅពេលរកមិនទាន់ច្រកចេញមិនទាន់ឃើញផងភ្លើងចន្លោះហ្នឹងអាលុតអស់អាលីងអាលុតអស់អាលីងអាលុតអស់អាលីងហើយអញ្ចឹងអ្នកដែលអត់មានភ្លើងចន្លោះហ្នឹងគាត់រងចាំរងចាំឲ្យភ្លើងនឹងឆេះមកវិញឬក៏រកអីវិធីអីធ្វើឲ្យភ្លើងឆេះនឹងមកវិញ ស្រាប់តែមានម្នាក់គាត់មានទៀនគាត់ដកមកនឹងកប៉ៅគាត់គាត់មានទៀនគាត់អុចទៀនគាត់ដើរររច្រកចេញបន្តទៀតបាទ គាត់ច្រកច្រកចេញបន្តទៀតស្រាប់តែមានអ៊ំហើយនឹងយាយមួយក្រុមគាត់ស្រែកមកងាប់ហើយអាភ្លើងចន្លោះមានរច្រកមិនឃើញផងឯងភ្លើងទៀនប៉ុណ្ណឹងរច្រកណាឃើញណានឹងអង្គុយថាអង្គុយចាំអង្គុយអឺឡាំប៉ានឹងអង្គុយហ្នឹងហើយបាទដល់ទៅពេលគេកាន់ភ្លើងទៀនអុចចុះអុចឡើងចៃដនគេរកច្រកឃើញខ្ញុំប្រាប់អាតាយាយនឹងបោលចេញមុនគេ បោលចេញមុនគេទៅជួបអ្នកកសែតសម្ភាររៀបរាប់ឆ្កាដៃឆ្កាជើងអូខ្ញុំ នៅក្នុងនឹងខ្ញុំវេទនាខ្ញុំដើរតាត់ផុកប្រឡាក់សមកប្រឡាក់ខ្លួនដួល5ដងអុកបកូត8ដងអីចឹងទៅបាទទៅទៅលោកអ្នកកសែតសម្ភារមុនគេតាយាយ តាយាយចាស់ចាស់មកក្រុមហ្នឹងណាបាទតែអត់នេះហ្នឹងណាបើចាំតើថានេះហ្នឹងណាអារឿងហ្នឹងគឺវាដូច គ្នាបាទអានឹង សម្ដេចបងតាឡេដោយសារឥឡូវមានវាគ្មិនយើង មួយគាត់ចូលរួមតាមទូរស័ព្ទដែរហើយចង់ដើម្បីអញ្ជើញគាត់ចូលរួមដើម្បីគាត់មានមតិយោបល់ពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងកម្មវិធីរបស់យើងអញ្ចឹងបាទសូមគ្រប់ជើញបាទបាទបាទសូមជំរាបសួរសម្ដេចព្រះរាមសេរតនាបាទសួរដៃប្រាំណិចតលេអុយជំរាបសួរបងណាត់បានីបាទជំរាបសួរជំរាបសួរអឺ បងប្អូនទស្សនិកជនទាំងអស់ដែលតាមដានការផ្សាយទូទស្សនិកអ្នកសិកាខ្មែរហើយជាកិច្ចចាប់ដើមសូមថ្លែងអំណរគុណចំពោះសម្ដេចព្រាមសេរតនានិងក្រុមការងារទូទស្សនិកអ្នកសិកាទាំងអស់ដែលបានជួនពរថ្ងៃគប់ណែរបស់ខ្ញុំកណ្ដាលខ្ញុំបានបាទហើយនឹងក៏សូមថ្លែងអំណរគុណជាទូទៅសម្រាប់បងប្អូនដែលបានផ្ញើសារតាម Messenger តាមបណ្ដាញផ្សេងផ្សេងហ្នឹងគឺថាសូមថ្លែងអំណរគុណជាទេបរមាអឺទន្ទឹមនឹងសូមថ្លែងអំណរគុណដល់បងប្អូនហ្នឹងខ្ញុំកថាខ្ញុំអឺជាឱកាសនៅកន្លែងធ្វើការអឺចូលតាមសម្លេងចង់ចូលរួមពីរឿងអឺការគ្រប់គ្រងទៅលើគណៈបកភ្លើងទៀនដែលលោកដលេហើយនឹងបងអូនម៉ាត់តានីក៏ដូចជាស្ដេចព្រាមសេរីរតនាបានលើកឡើង មែនទែនខ្ញុំខ្ញុំមានការឯកភាពសម្រាប់ខ្ញុំខ្ញុំមានការឯកភាពខ្ញុំគ្រប់គ្រងទៅលើអឺបងប្អូនដែលនៅក្រៅប្រទេសបើយល់ល្អក្នុងចំណោមជំរើសមាន2ជំរើសទី1ក្នុងការបោះឆ្នោតឃុំសង្កាត់ដែលគ្មានវត្តមានគណៈបកសង្គ្រោះជាតិនៅឆ្នាំ2022ខាងមុខហ្នឹងបាទអឺជំរឿនទី1 គឺយើងកុំតែចូលរួមបោះឆ្នោតអានឹងជំរឿនទី1បើបងប្អូនយល់ថាបងប្អូននៅក្នុងស្រុកក៏ដូចជាបងប្អូននៅក្រៅស្រុកនឹងយល់ថាបើគ្មានវត្តមានគណៈបកសង្គ្រោះជាតិគឺការពិតហើយគណៈបកសង្គ្រោះជាតិនឹងមិនមានវត្តមានទេសម្រាប់នៅឆ្នាំ2022នេះគឺមិនទាន់មានសញ្ញាណាមួយឃើញថាគណៈបកសង្គ្រោះជាតិយើងអាចឈានទៅដល់បោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ឡើយជំរឿនទី1ជំរឿនទី2របស់យើង គឺយើងគណៈបកសង្គ្រោះជាតិអំពាវនាវកុំឲ្យបងប្អូនទៅចូលរួមនៅក្នុងការបោះឆ្នោតហើយបើសិនណាជាយើងអំពាវនាវមិនឲ្យបងប្អូនទៅចូលរួមនៅក្នុងការបោះឆ្នោតគឺជារឿងមួយដែលលំបាកជារឿងមួយដែលលំបាកប៉ុន្តែជំរឿនទី2របស់យើងណាដែលយើងគួរតែជ្រើសរើសគឺយើងមើលគណៈបកណាមួយដែលបង្កើតឡើងសម្រាប់ប្រគួតប្រជែង ប្រឆាំងជាមួយនឹងនយោបាយគណៈបកបច្ចុប្បន្នដែលបានរំលាយគណៈបកសង្គ្រោះជាតិយើងយើងឃើញថាមានគណៈបកភ្លើងទៀនធ្វើសកម្មភាពអបអស់ឲ្យមានកម្លាំងមានអធិពលដល់ខ្លាំងដូច្នេះទីធានយើងអំពាវនាវឲ្យប្រជាពលរដ្ឋគុំទៅបោះឆ្នោតយើងអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតប៉ុន្តែទៅបោះឆ្នោតឲ្យគណៈបកព្រោះគណៈបកសង្គ្រោះជាតិយើងមិនអាច អំពីវាឲ្យជាបរិបទទៅបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិបានទេពីព្រោះអវត្តមានគណៈបកសង្គ្រោះជាតិបាទអញ្ចឹងដើម្បីកុំឲ្យសម្លេងនឹងបោះឆ្នោតឲ្យហ៊ុនសែនអញ្ចឹងអំពីវាឲ្យប្រជាពលរដ្ឋដែលមិនសប្បាយចិត្តជាមួយនឹងរបបហ៊ុនសែននឹងបោះឆ្នោតឲ្យគណៈបកមួយដែលយើងយល់ថាមិនមែនជាគណៈបករណបឲ្យហ៊ុនសែនគឺគណៈបកភ្លើងទៀននៅក្នុងក្នុងជំរឿក្នុងជំរឿរបស់យើងនឹងខ្ញុំថា ជំរឿននឹងអត់អាក្រក់ទេបើសិនណាជាប្រជាពលរដ្ឋយល់ថាវាជាជំរឿនល្អគួរតែជ្រើសរើសយកការប្រឆាំងមួយយកការជំទាស់មួយយកការប្រើប្រាស់សិទ្ធិមួយនៅក្នុងការធ្វើសកម្មភាពនយោបាយហើយយើងនៅក្រៅប្រទេសហ្នឹងយើងអត់បោះបង់គណៈបកសង្គ្រោះជាតិទេយើងគ្រាន់តែគ្រប់គ្រងចំពោះបកណាដែលប្រកួតប្រជែងហើយថ្ងៃក្រោយគណៈបកសង្គ្រោះជាតិយើងអាចចងសម្ព័ន្ធ ជាមួយនឹងគណៈបកណាដែលប្រឆាំងជាមួយនឹងហ៊ុនសែនចងសម្ព័ន្ធជាកម្លាំងអានឹងថ្ងៃក្រោយខ្ញុំនិយាយពីថ្ងៃក្រោយថ្ងៃក្រោយគណៈបកសង្គ្រោះជាតិយើងនៅតែធ្វើសកម្មភាពតវ៉ាដើម្បីទាមទារយុត្តិធម៌ដដែលប៉ុន្តែរឿងគណៈបកភ្លើងទៀននៅក្នុងស្រុកនិងបងប្អូនណាដែលចូលជីវភាពនយោបាយជាមួយភ្លើងទៀននៅក្នុងស្រុកឲ្យគាត់បន្តដំណើរធ្វើការងាររបស់គាត់ជាមួយនឹងគណៈបកកម្មាណាចបច្ចុប្បន្ននឹងទៅ ហើយអានឹងគឺជារឿងមួយដ៏ល្អណាស់ដែលដែលខ្ញុំគិតថាបើសិនតែមានគណៈបកប្រជាធិបតេយ្យមួយឬក៏មានអឺឈាមអ្នកប្រជាធិបតេយ្យនៅក្នុងការប្រកួតប្រជែងហើយបើឈាមអ្នកប្រជាធិបតេយ្យនឹងប្រកួតប្រជែងទៅទទួលបានជោគជ័យយើងអាចចងសម្ព័ន្ធមួយយើងចងសម្ព័ន្ធសិទ្ធិមនុស្សជាមួយនឹងសំរងស៊ីកាពីកន្លងទៅអញ្ចឹងយើងអាចចងសម្ព័ន្ធគ្នាអញ្ចឹងបានហើយកុំថាយើងបោះបង់ចោលសង្គ្រោះជាតិ អ្នកដែលយល់ច្រឡំថាយើងបោះបង់ចោលគណៈបកសង្គ្រោះជាតិហ្នឹងគឺខុសតែទេគ្រាន់តែយើងគ្រប់គ្រងទៅលើស្មារតីទៅលើសម្ភារៈមួយចំនួនទៅលើគណៈបកប្រជាធិបតេយ្យដូចគ្នាតែគេមានឱកាសប្រកួតប្រជែងចំណែកឯយើងមិនទាន់មានឱកាសប្រកួតប្រជែងយើងនៅតែទៀមទាប្រកួតប្រជែងនិងទៀមទាយកយុទ្ធធម៌យកនៅគណៈបកសង្គ្រោះជាតិដដែលដូច្នេះហើយ គណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសនឹងគឺពង្រឹងភាពរឹងមាំនៅតែសង្គ្រោះជាតិដដែលចំណែកឯភ្លើងទៀនគេប្រគល់ប្រជែងយើងគ្រប់គ្រងផ្នែកស្មារតីផ្នែកសម្ភារៈខ្លះខ្លះទៅខ្ញុំទីថាយើងជួយអ្នកប្រជាធិបតេយ្យយើងមិនបានទៅប្រគល់ផ្ទាល់ឲ្យភ្លើងទៀនគាត់ប្រគល់ផ្ទាល់ទៅយើងជួយអ្នកប្រជាធិបតេយ្យប្រគល់ផ្ទាល់ទៅវាមិនល្អជាជាងជាជាងយើងនៅក្រៅប្រទេសទៅប្រគល់ជាមួយវាមិនបើយើងនៅក្រៅប្រទេស ដូច្នេះជាជំរើសដ៏ល្អបំផុតបងប្អូននៅក្រៅប្រទេសកុំរារែកចិត្តទៀតកុំរារែកចិត្តកុំខ្លាចថាអូបោះឆ្នោតឲ្យគ្រឿងទៀនទៅគណៈបកសង្គ្រោះជាតិស្លាប់មិនស្លាប់ទេមិនស្លាប់តែខាតពីព្រោះពួកយើងនៅតែធ្វើសកម្មភាពយើងមានរចនាសម្ព័ន្ធសង្គ្រោះជាតិនៅក្នុងនិងក្រៅប្រទេសពេញនឹងចំណែកឯរចនាសម្ព័ន្ធភ្លើងទៀនបើគេចង់ពង្រីកមកក្រៅស្រុកពង្រីកពេកទៅប៉ុន្តែធ្វើយ៉ាងម៉េចយើងរក្សាកម្លាំងរបស់យើងដែលមានហ្នឹង ឲ្យបានសង្គ្រោះជាតិអានឹងជាយោបល់របស់ខ្ញុំណាជាយោបល់ហើយកុំទៅខ្វល់ពួកអាអាលងងមួយចំនួននិយាយអឺនិយាយពីរឿងថាអស់ខ្លាចសង្គ្រោះជាតិបោះចោលព្រះអាទិត្យទៅយកភ្លើងទៀនវាមិនសមហេតុសមផលអានឹងវាជាទស្សនៈរបស់គេតើយើងមានបោះបង់ណាថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិអត់មានបោះបង់ហើយឈួតតែមានណាទៅបោះបង់គណៈបកសង្គ្រោះជាតិ ទៅទៅទៅយកភ្លើងទៀនឲ្យបោះបង់ចោលគេអត់បោះបង់ទេលើសង្គ្រោះជាតិនៅតែជាសង្គ្រោះជាតិចំណែកឯភ្លើងទៀនយើងគ្រាន់តែគ្រប់គ្រងចលនានយោបាយតែអាចកំពុងតែកំពុងតែចង់ទៅប្រកួតជាមួយនឹងហ៊ុនសែនបច្ចុប្បន្នហើយយើងយល់ថាគណៈបកហ្នឹងគឺជាឈាមជាពូជនិយាយរួមគេថាជាពូជអ្នកប្រជាធិបតេយ្យជាពូជដែលកើតចេញពីពូជអ្នកប្រជាធិបតេយ្យ ហើយសង្គ្រោះជាតិដែលបានមកនោះគឺបានមកពីពូភ្នំបានមកពីពូភ្លើងទៀននឹងបាទដូច្នេះហើយបានជាខ្ញុំកណាខ្ញុំខ្ញុំចូលរួមគាំទ្រចំពោះអឺគណៈបកភ្លើងទៀនបាទព្រោះខ្ញុំខ្ញុំគាំទ្រឲ្យខ្ញុំបើសិនតែខ្ញុំមានឱកាសខ្ញុំខ្ញុំចង់ចូលជាសមាជិកទៀតព្រោះខ្ញុំអត់មានប៉ះអានឹងអានឹងបើមានឱកាសប៉ុន្តែនេះខ្ញុំឥឡូវអត់ទាន់មានឱកាសខ្លួនឯងទេទេណាអញ្ចឹងខ្ញុំគ្រាន់តែសូមចូលរួមប៉ុណ្ណឹង ហើយបើបងប្អូនមានចម្ងល់អីចាំមើលមានពេលខ្ញុំនឹងបញ្យល់បន្ថែមទៀតពីរឿងអស់ហ្នឹងបើសិនណាជាខ្ញុំអាចផ្ដល់នៅគណិតយោបល់បានហើយបងប្អូនអាចដាក់នៅសំណួរបានសួរបានសួរពីបញ្ហាអានិភ័យបាយការអីបើសិនណាជាបងប្អូនខ្លាចមុខខ្លាចក្រោយប៉ុន្តែគាត់ក៏ទៅខ្ញុំអត់ឆ្លើយកំភ្លឺទេ ពួកអត់តាមទៅខ្ញុំតំបងយកតែបើបងប្អូនជួយចង់ដឹងគឺខ្ញុំអាចឆ្លើយមកលើបានថាហេតុអីមូលហេតុអីបងប្អូនអាចផ្ញើសារតាម Messenger ខ្ញុំក៏បានឬក៏តាមការផ្សាយបន្តផ្ទាល់យើងក៏បាននៅពេលក្រោយទៀតបាទសូមអរគុណសូមអរគុណសូមអរគុណណាស់ខ្ញុំអត់មានអីខ្ញុំមានអីខ្ញុំចូលរួមប៉ុណ្ណឹងបាទជាមួយនឹងសម្ដេចព្រាមសេរដ្ឋានាហើយនឹងសម្ដេច ព្រះអនុជតលេអ៊ុយហើយនឹងប្អូនម៉ាត់វណ្ណីហើយសូមផ្ដាំទៅយាយឡាំជួយផងណាខ្ញុំជាមួយសម្ដេចនេះគឺអត់ទាន់ឡើងដល់ស្ដេចទេត្រឹមតែសម្ដេចទេកុំហៅខ្ញុំស្ដេចហ្នឹងនិយាយឡាំជួយហ៊ុនសេនាបាទនឹងគាត់អរគុណប្រដាំតែប៉ុណ្្នឹងទេសូមអរគុណបាទប្រដាំនិយាយឡាំជួយតែគាត់តែគាត់អរគុណសម្ដេចបងអរគុណអរគុណបាទបាទ ហ្នឹងហើយហើយចង់ចូលរួមជាមួយសម្ដេចឡុងណាយាយឡាំដួយមកបន្លំហៅហៅជេអាស្ដាច់អាស្ដាច់ហ្នឹងតាមពិតយាយហ្នឹងគាត់ចង់ប្រមាថស្ដាច់ពិតប្រកបណាស្ដាច់ពេញសិទ្ធណោះ បាទក៏ប៉ុន្តែវាមិនអីទេដោយសារតែយាយហ្នឹងគាត់ជាប់ឈ្មោះគាត់មានខ្សែគាត់ឈ្មោះថាហ៊ុនហ៊ុនពីមុខអញ្ចឹងចង់ប្រមាថអ្នកណាក៏បានដែរពីព្រោះតកូលនេះនៅស្រុកខ្មែរគឺគេមានអភ័យឯកសិទ្ធិពិសេសចង់ប្រមាថឪស្ដាច់ម៉ែស្ដាច់ក៏គេហ៊ានលេងដែរ យើងមានសម្លេងនឹងជាផុសតាងបាទអញ្ចឹងអត់បញ្ហាទេសម្រាប់យាយហ្នឹងណាបងបងរតនាខ្ញុំបាញ់មិញខ្ញុំគ្រប់គ្រងពាក្យក្មិនសម្ដេចគុណរៈឡុងបានលើកឡើងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងភ្លើងទៀនអីនឹងអនុសាសន៍ល្អល្អរបស់សម្ដេចអូនគុណរៈឡុងបាញ់មិញការលើកឡើងជាការត្រឹមត្រូវហើយបើសិនជាមានការចូលជាសមាជិកខ្ញុំលើកឡើងមួយថ្ងៃអត់គ្រប់គ្រងទេគ្រប់គ្រងទាំងពីរនឹងដូចតែគ្នានឹងទស្សនៈដូចគ្នាល្អដូចគ្នា ហើយឲ្យ100ពិន្ទុដូចគ្នាហើយនិយាយលេខនេះបងហើយអឺហ្នឹងហើយបងបងបងសុំសុំសុំថែមមួយទៀតបងម៉ាត់វណ្ណីគាត់អង្គុយចាំយូរហើយនេះសុជាតាគាត់សួរឥឡូវហ្នឹងចង់ឲ្យសម្ដេចប្អូនតាលេអុយហ្នឹងអានសំណួររបស់សុជាតាហើយឲ្យម៉ាត់វណ្ណីគាត់ឆ្លើយចាំឲ្យឲ្យវណ្ណីឆ្លើយមុនសំណួរសុជាតាឲ្យម៉ាត់វណ្ណីគាត់អានគាត់មើលឲ្យហើយឥឡូវខ្ញុំចង់ចូលរួមបន្ថែមបន្តិចរឿងអឺក្រុមដែល នៅ ក្បែរលោកប្រធានកឹមសុខាបាទ ដែលពួកនឹងតែងតែចោតវាយប្រហារថាចូលរួម ជាពិសេសគេចង់សម្ដៅថាភ្លើងទៀននឹងចូលរួមមកគ្រប់កិច្ចបាទចូលរួមមកគ្រប់កិច្ចយ៉ាងម៉េចមកគ្រប់កិច្ចជាមួយអ្នកណានៅលើឆាកអន្តរជាតិតើបច្ចុប្បន្ននៅលើឆាកអន្តរជាតិនឹងយើងដែរយកភ្លើងទៀនទៅនិយាយជាមួយអន្តរជាតិទេយើងយកតែសង្គ្រោះជាតិទេបាទបាទបាទហើយមិនក៏ទៅចោទថាភ្លើងទៀននឹងទៅចូលរួមមកគ្រប់កិច្ច បាទអត់មានពាក់ព័ន្ធគ្នាទេសូមកុំនិគុំនិយាយទាំងងើលបែបហ្នឹងបច្ចុប្បន្នគឺយើងតវ៉ាយើងទៅជួបអន្តរជាតិយើងនិយាយតែ ពីការរំលាយគណៈបកសង្គ្រោះជាតិដោយខុសច្បាប់ទេយើងអត់និយាយពីបកភ្លើងទៀនបកសិទ្ធិមនុស្សបកអីផ្សេងផ្សេងទេបាទហើយរឿងបកភ្លើងទៀនគាត់ចូលទៅប្រគួតប្រជែងដើម្បីដណ្ដើមអំណាចនៅតាមមូលដ្ឋានហ្នឹងវាអត់មានទៅបង្ក្រប់កិច្ចទេបាទគឺជាសិទ្ធិរបស់គាត់ណា ហើយបើគេចូលទៅដើម្បីប្រកួតពិតប្រកបទោះគេត្រូវប្រឈមទៅនឹងការលួចសិលឹកឆ្នោតទៅនឹងអីក៏ដោយប៉ុន្តែគេនៅតែមានសេចក្តីក្លាហានគេនៅតែមានសេចក្តីសង្ឃឹមថាគេនឹងទទួលបានលទ្ធផលបាទហើយខ្ញុំជឿថាបើទោះបីជាការលួចបន្លំខ្លាំងយ៉ាងណាក៏ដោយបើសិនជាប្រជាពលរដ្ឋគាត់ចូលរួមច្រើនណាអាការលួចហ្នឹងណាវាមិនអាចទប់ឈ្នះទេយើងក៏លេខមើលឆ្នាំ2013 កោជបហ្នឹងកំពូមហាពុកអលួយមហាស្អុយហើយមិនទាន់មានលោកគ្រូរងឈុនមានតាន់រៀបចំមានលោកគ្រូរងឈុនចែកតូតា គ្នារៀបចំឯណាទីបំផុតសង្គ្រោះជាតិនៅតែឈ្នះផ្លូវទឹកផ្លូវដីឆ្នាំ2013បងរតនាបាទឆ្នាំ2013ហ្នឹងមានកចបចែកគ្នា50%ម្នាក់ដូចដែលយើងបានចរចាក្រោយ2013យើងរៀបចំមានលោកគ្រូរងឈុនមានអីនៅក្នុងគណៈកម្មការបោះឆ្នោតហ្នឹងហ្នឹងការឆ្នាំ2013ហេតុអីក៏សង្គ្រោះជាតិបានទទួលជោគជ័យខ្លាំងយ៉ាងម៉េច ហ៊ុនសែនលួចបន្លំប៉ុណ្ណាក៏ដោយគឺបន្លំអត់តន់ទប់អត់ឈ្នះទេបាទអានឹងជាចំណុចមួយដែលខ្ញុំចង់ចូលរួម ហើយកុំនិយាយថាចូលដើម្បីបង្គ្រប់កិច្ចបង្គ្រប់កិច្ចហ្នឹងពាក្យដែលយើងថាពាក្យថាបង្គ្រប់កិច្ចគឺបង្គ្រប់កិច្ចនៅលើឆាកអន្តរជាតិហើយយើងត្រូវប្រយ័ត្នណាប្រយ័ត្នអ្នកខ្លះអ្នកខ្លះសង្ងំបង្គ្រប់កិច្ចឲ្យហ៊ុនសែនតាមរយៈទូតបាទតាមរយៈទូត តាមរយៈទូតនានា ចូលមកទៅអូយ ខ្ញុំអត់អីទេ ខ្ញុំអាចដើរលេង បានខ្ញុំទៅនេះបានទៅនោះបានមកដូចជាមិនពិបាកទេដូចជាមិនវេទនាទេបាទប្រយ័ត្នណាកន្លែងហ្នឹងបាទបង្គ្រប់កិច្ចតាមរយៈអង្គទូតនានាហ្នឹងណា បាទបាទប្រយ័ត្នបាទមិនមែនបាក់ភ្លើងទៀនទេដែលបង្គ្រប់កិច្ចឲ្យរបបហ៊ុនសែនបាទសូមប្រយ័ត្នត្រង់ចំណុចហ្នឹងបាទហ្នឹងហើយអរគុណហើយបងអូនវ៉ាន់ម៉ាត់វ៉ានីបាន ត្រៀមចម្លើយទៅនឹងសុជាតិតាឥឡូវបាទសូមជើញខ្ញុំមើលសំណួរក៏អត់ឃើញបាទអូខេឥឡូវខ្ញុំអានសំណួរឲ្យបាទក៏មាន សំណួរទី1តើអ្វីទៅ ជាមូលហេតុពិតប្រាកដដែល ធ្វើឲ្យលោកហ៊ុនសែនមិនចរចានយោបាយជាមួយលោកសំរងស៊ីបាទសំណួរទី2តើហ៊ុនសែនពិតជាស្រឡាញ់ប្រពន្ធកូនដោយការដែលគាត់បាន លើកឡើងដែរឬទេ បាទគាត់ចង់សម្ដៅលើពិសិដ្ឋពីលកាបាទទី3លោកហ៊ុនសែនតែងតែលើកឡើងថាសំរងស៊ីចោតប្រពន្ធកូនគាត់ថាជាមេដឹកនាំជាជាប្រពន្ធនិងកូនរបស់មេដឹកនាំយួនតើគាត់មានបង្ហាញខុសតាងឬទេហើយគាត់ធ្លាប់បានបង្ហាញឲ្យសាធារណជនដែរទេអឺមិនបាច់ទេសំណួរទី3ហ្នឹងបងអូនបានបានបានលើកឡើងហើយ ម៉ាឌីប៉ុន្តែបងអូនចង់បន្ថែមក៏បន្ថែមទៅក៏ប៉ុន្តែសំណួរទី1ក៏សួរថាតើមូលហេតុអ្វីពិតប្រាកដដែលធ្វើឲ្យហ៊ុនសែនមិនចរចានយោបាយជាមួយលោកសំរងស៊ីហើយទី2តើហ៊ុនសែនពិតជាស្រឡាញ់ប្រពន្ធកូនដោយការដែលគាត់លើកឡើងដែរទេបាទពីសំណួរហ្នឹងបាទបាទអឺលោកហ៊ុនសែនមិនអាចចរចាជាមួយលោកប្រធានសំរងស៊ីពីព្រោះថាអឺប្រជាពលរដ្ឋគ្រប់គ្រងលោកសំរងស៊ីច្រើនជាងលោកហ៊ុនសែនអានឹងជារឿងសច្ចធម៌ ដែលមិនអាចប្រកែកបានតាមរយៈការបោះឆ្នោតព្រោះយើងដឹងហើយការបោះឆ្នោត2013រហូតមកដល់2017លោកហ៊ុនសែនគាត់បានធ្វើតេស្តខ្លួនឯងហើយហើយហើយគាត់ជួលក្រុមហ៊ុនអ៊ីស្រាអែលមួយទៀតធ្វើការស្ទង់មតិទៅលើប្រជាប្រដ្ឋថាតើនៅអ្នកនយោបាយកពូលកពូល3អ្នកហ្នឹងថាតើប្រជាប្រដ្ឋគេគ្រប់គ្រងអ្នកណាខ្លាំងជាងគេអញ្ចឹងជាលទ្ធផលឃើញ ថា លោកប្រធានសំរាសីទទួលបានការគ្រប់គ្រងច្រើនជាងគេ បន្ទាប់មកគឺលោកហ៊ុនសែននិងបន្ទាប់មកលោកកឹមសុខាដូច្នេះលោកហ៊ុនសែនគាត់បារម្ភណាស់អារឿងបាត់បង់អំណាចគាត់នឹងអញ្ចឹងអាការចរចាមានន័យថាគាត់ហាក់បីដូចជាឲ្យដៃគូប្រយុទ្ធរបស់គាត់នឹងមានឱកាសដើម្បីប្រយុទ្ធយកជាជំនះលើគាត់អញ្ចឹងចង់ចង់គាត់ប្រើនៅមជ្ឈបាយណាមួយក៏ដោយឲ្យតែគាត់មានឱកាសបានកាន់អំណាចទៀតអញ្ចឹងចម្លើយនៅនៅសំណួរទី1នេះអត់ពិបាកយល់ទេគឺថា លោកហ៊ុនសែនគាត់ចង់បានអំណាចគាត់បារម្ភខ្លាចបាត់បង់អំណាចទើបគាត់មិនអាចចរចាជាមួយលោកសំរងស៊ីបាននឹងទី1ទី2គឺដោយសារតែលោកធានសំរងស៊ីមិនចុះញោមមិនចរចាដើម្បីចុះញោមជាមួយហ៊ុនសែនបើសិនបើចូលទៅចរចា ហើយចុះញោមជាមួយហ៊ុនសែនគឺទោះបីលក្ខណៈណាក៏ដោយក៏ហ៊ុនសែនព្រមប្រគល់ដែរក៏ហ៊ុនសែនព្រមឲ្យលោកសំរងស៊ី នៅក្នុងរដ្ឋាភិបាលរបស់គាត់ដែរប៉ុន្តែលោកជាសំរាសីគាត់ប្រកាសឲ្យប្រកាសទៀតថាគាត់មិនចុះញោមទេគាត់មិនទៅធ្វើជាឧបនាយករដ្ឋមន្ត្រីឲ្យមេដឹកនាំផ្ដាច់ការគាត់អត់ធ្វើទាំងអស់គឺគាត់ចង់ឲ្យតែមានការបោះឆ្នោតត្រឹមត្រូវមានការអនុវត្តនៅគោលការណ៍រដ្ឋធម្មនុញ្ញបានពេញលេញអានឹងគឺទោះបីអ្នកណាឈ្នះអ្នកណាចាញ់ក៏ទទួលស្គាល់ដែរប៉ុន្តែរឿងការពុតនឹងហ៊ុនសែនអត់អត់ហ៊ានទេព្រោះតាហ៊ុនសែនខ្លាចបំផុតគឺអារឿងសច្ចធម៌នឹងឯងរឿងការពុតនឹងឯង ចឹងនៅពេលហ្នឹងចង់ឬក៏មិនចង់អាការចរចាហ្នឹងវាមិនអាចទៅរួចទេព្រោះថាវាមាន មតិខ្វែងគ្នាពីររួចទៅហើយព្រោះអឺយើងបានដឹងរួចមកហើយថាលហ៊ុនសែនព្យាយាមបន្លំ គ្រប់សពបែបយ៉ាងទាំងអស់បំភ័ណ្ឌនៅសាធារណជនបំភ័ណ្ឌនៅមតិដើម្បីរៀបចំការបោះឆ្នោតមួយដែលបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋគ្រប់គ្រងគាត់រហូតដល់125អាសនៈលើ125ប៉ុន្តែវាមិនមែនជាការពិតបាទ វាមិនអាចនរណាម្នាក់ទៅលុបបំបត្តិឆន្ទៈឬក៏ទៅបំផ្លាញឆន្ទៈប្រជាពលរដ្ឋក្នុង រយៈពេលត្រឹមតែ5ឆ្នាំទេបងប្អូនវាជារឿងដែលកុហកបោកប្រាស់គេឥឡូវកុំតាន់អាចនិយាយដល់5ឆ្នាំយើងនិយាយតែក្នុងរយៈពេល1ឆ្នាំ2017ពលរដ្ឋប្រមាណលានអ្នកបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិហេតុអីបាន2018អ្នកដែលបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិនឹងអីក៏ផ្លាស់ប្ដូរឆន្ទៈលឿនមែនទៅងាកទៅគាំទ្រហ៊ុនសែនទាំងអស់100%ហ្នឹងវាមិនអាចទៅរួចទេបងប្អូន កន្លែងនេះវាជាការឆ្លោះបញ្ចាំងមួយថាហ៊ុនសែនអឺមិនចរចាជាមួយសំរងស៊ីព្រោះថាខ្លាចបាត់បង់អំណាចនឹងឯងដោយឡែកសំណួរទី2សួរថាតើហ៊ុនសែនស្រឡាញ់ប្រពន្ធកូនគាត់អីកម្រិតណានឹងខ្ញុំអត់ដឹងតើសួរហ៊ុនសែនមិនដឹងបាទអរគុណបាទសម្ដេចប្អូនដាលេអឺមានអ្វីបន្ថែមទៀតបាទមានសំណួរអីបងប្អូនយើងសួរទៀតទេនៅក្នុង comment នេះអឺ បាទខ្ញុំសូមអធិស្ឋានមុននឹងខ្ញុំអត់បាននេះទេប៉ុន្តែខ្ញុំបានមើលសំណួររបស់គាត់អឺអ្វីដែលគាត់លើកឡើងថាហេតុអ្វីបានជាហ៊ុនសែនមិនហ៊ានចរចាជាមួយនឹងអឺលោកប្រធានសំរងស៊ីគឺមិនខុសពីអ្វីដែលបងអូនបានវនីលើកឡើងទេបងប្អូនយើងគិតមើលបន្តិចហ៊ុនសែនចរចាជាមួយ សំរងស៊ីកន្លងមកគឺហ៊ុនសែនចាញ់ប្រៀបលោកប្រធាន សំរងស៊ីរហូតបាទ បាទគណៈបពប្រឆាំងកាន់តែរីកចម្រើន ទៅ រីកចម្រើន ទៅ ការគ្រប់គ្រងកាន់តែធំ ទៅធំទៅ បាទបាទគឺទឹកចិត្តប្រជាពលរដ្ឋដែលគាត់ស្រឡាញ់លោកសំរងស៊ីនេះគឺកាន់តែកើនឡើងទោះបីជាហ៊ុនសែនប្រើវិធីស្មោកគ្រោកសំអុយបំបែកបំបាក់ ចាក់រុកឲ្យមានមនុស្សអឺជាដង្កូវក្នុងសាច់ ក៏ដោយក៏អ្នកដែលគ្រប់គ្រងនោះគឺគាត់រឹតតែអាណិតលោកប្រធានសំរងស៊ីដែលការតស៊ូរបស់គាត់មកនោះគឺជួបតែប្រភេទមនុស្សក្បត់មនុស្សស៊ីបាយបោកឆ្នាំងមនុស្សបោកប្រជាពលរាស្ត្ររាប្រភេទមនុស្សបោកឆន្ទៈរាបាទបាទមិនតន់បានឆ្នោតនិយាយលយដល់ពេលបានមានប្រជាប្រិយបន្តិចបន្តួចទៅបាទទៅជាคลายទៅជាសង្ងំយកសុកអីជាដើមអានឹងគឺប្រជាពលរដ្ឋគាត់ ជាអ្នកឲ្យបន្ទុកដូច្នេះកម្លាំងគ្រប់គ្រងរបស់លោកធានសំរងស៊ីគឺកាន់តែកើនឡើងកើនឡើង ជារៀងរាល់ថ្ងៃអញ្ចឹងហើយហ៊ុនសែនមិនហ៊ានចរចាជាមួយគាត់ទេបាទបាទបាទហើយលោកហ៊ុនលោកប្រធានសំរងស៊ីរាល់ការចរចារបស់គាត់ គឺគាត់លើកយក ផលប្រយោជន៍ជាតិផល ប្រយោជន៍ប្រជាពលរដ្ឋជាធំអានឹងហើយដែលជាខ្លឹមសារពិតប្រាកដនៃការចរចារបស់លោកប្រធានសំរងស៊ីបាទ បើលោកប្រធានសំរងស៊ីចរចា ដើម្បីយកប្រយោជន៍ខ្លួនគាត់ជាធំណាហ៊ុនសែនចរចាភ្លាមបាទហ៊ុនសែនចង់បានអញ្ចឹងបាទហ៊ុនសែនចរចាភ្លាមប៉ុន្តែលោកប្រធានសំរងស៊ីគាត់ចរចាតម្កល់ជាតិតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋធំជាធំហ៊ុនសែនមិនអាចចរចាជាមួយគាត់បាន បាទគឺមិនអាចទៅរួចពីព្រោះហ៊ុនសែនបាន បំភ្លេចបំផ្លាញជាតិហើយនឹងក្បត់ប្រជាពលរដ្ឋខ្មែរធ្ងន់ធ្ងរណាស់គាត់មិនអាចដក ថយចរចាជាមួយនឹងលោកធានសំរងស៊ីបាននេះបាទបាទឥឡូវគឺជាចំណុចខ្លីដែលខ្ញុំចង់បញ្ជាក់ថាមូលហេតុសំខាន់បំផុតហ្នឹងគឺត្រង់ដែលថារាល់ការចរចារបស់លោកសំរងស៊ីគឺគាត់តែងតែតម្កល់ផលប្រយោជន៍ជាតិឬនឹងប្រជាពលរដ្ឋដូច្នេះបានជាហ៊ុនសែនមិនហ៊ានចរចាបាទអរគុណច្រើនបាទថែមបន្តិចនៅលើការចរចាណាសម្រាប់អ្នកជាតិតៃត្រូវតែភ្ញាក់រលឹកហើយត្រូវតែចងចាំបើសិនបើមានការចរចាណាមួយ ទីមួយយើងត្រូវតែច្បាស់ខ្លួនឯងថាតើយើងមានកម្លាំងប៉ុណ្ណាកម្លាំងរបស់យើងនឹងប្រៀបធៀបជាមួយ នឹងគូប្រកួតនៅក្នុងការចរចានឹងយ៉ាងម៉េចដែរធ្វើការកំប្រែគ្នាធ្វើការប្រៀបធៀបគ្នាបើសិនជាកម្លាំងយើងប្រហាក់ប្រហែលនឹងការចរចានឹងអាចមានលទ្ធភាពលទ្ធផលល្អហើយលទ្ធភាពដែលយើងដាក់នៅសំណើនៃការចរចា5ចំណុចជាទូទៅវាតែងតែដូចថាវាដូចថាលើសខ្វះបន្តិចបន្តួចហ្នឹងអាចថា 5ចំណុចយើងបាន4ចំណុចទៅ3ចំណុចអញ្ចឹងអានឹងគឺយើងយកបានដែរប៉ុន្តែអ្វីដែលចាំបាច់កម្លាំងរបស់យើងត្រូវតែជាកម្លាំងសកម្មសម្រាប់អ្នកជាតបតៃមិនមែនយើងចូលចរចាហើយកម្លាំងអ្នកជាតបតៃនឹងអឺទោះបីជាយើងមានកម្លាំងខ្លាំងក៏ដោយប៉ុន្តែបើកម្លាំងនឹងអសកម្មក៏ការចរចារបស់យើងអត់មានតម្ងន់ដែរបងប្អូនអញ្ចឹងត្រូវចាំថាបើសិនជាមានការចរចាជាមួយជនបដិការត្រូវតែឲ្យមានកម្លាំងយើងខ្លាំងហើយធ្វើសកម្មភាព ដូចគណៈបកភ្លឹងទៀនដែលបងលើកឡើងហ្នឹងគឺថាធ្វើសកម្មភាពនៅមូលដ្ឋានជាអចិន្ត្រៃយ៍ហ្នឹងទៅបាទធ្វើឲ្យដៃគូភាគីម្ខាងទៀតគេមានការញញើតញយឺមដែរប៉ុន្តែយើងស្ងាត់ដូចអ្នកនយោបាយខ្លះស្ងាត់ឲ្យឈឹងអានឹងគេគេអត់ចរចាជាមួយទេទោះបីដាក់លក្ខខណ្ឌអីក៏គេអត់ចរចាជាមួយដែរព្រោះគឺយើងដឹងថាវាអត់មានអតិពលអីជះអតិពលអីអាក្រក់ទៅលើអំណាចរបស់គេអញ្ចឹងគេអត់និយាយជាមួយបាទដោយឡែក ដោយឡែកបើសិនជាយើង មានចលនាមានសកម្មភាពនៅលើឆាកនយោបាយនៅក្នុងប្រទេសកម្ពុជាអានឹងបើការចរចារបស់យើងមានតម្ងន់ការដែលយើងដាក់លក្ខខណ្ឌទៅ គេអាចទទួលយកបានបាទហើយវាជាមិនផុតពីការចរចាទេរឿងនយោបាយនេះទោះបី ជាយើងឆ្លោះប្រកបប្រចាក់គ្នាយ៉ាងម៉េចក៏ដោយប៉ុន្តែដំណោះស្រាយចុងក្រោយវាគ្មានអីក្រៅទៅពីការជជែកគ្នាទេណាអានេះវាវាជារឿងអញ្ចឹងរឿងដែលគិតមិនផុតទេ អាការចរចានេះវាជាមធ្យោបាយចុងក្រោយហើយដើម្បីដោះស្រាយនៅទំនាស់ទាំងអស់គុំថាឡាយតែទំនាស់នយោបាយធំធំសំបីទំនាស់រវាងមិត្តភ័ក្តិឬក៏ទំនាស់ក្នុងគ្រួសារក៏ដោយប្តីប្រពន្ធក៏ដោយបើអត់មាន ការជជែកគ្នារត់ទីបញ្ចប់អត់ឃើញទេអញ្ចឹងសង្គមជាតិយើងវាត្រូវការណាគឺការជជែកគ្នាការរត់ដំណោះស្រាយថាវាខុសអីវាឆ្គងអីបាទហើយចេះអធិស្ស្រ័យឲ្យគ្នាទៅអានឹងយើងរស់នៅ មានសុខដុមរមនាជាមួយគ្នាបានហើយបាទ បាទអរគុណច្រើនមាននីតិគាត់ខមមិនមួយហើយខ្ញុំអានខមមិនគាត់បន្តិចនីតិគាត់និយាយថារួមនិយាយរួមមេចៅហ៊ុនសែនចាញ់លោកសំរងស៊ីរហូតចឹងហើយបាទមេចៅមិនអាចចរចាបានទេបាទពីមេចៅដឹងច្បាស់ថាគាត់ខ្លាចធ្លាក់អំណាចបាទខ្ញុំហ្នឹងខ្ញុំអត់មានអីច្រើនទេបងអូនទាំងពីរហើយបើមានការពិភាក្សាបន្តទៀតអាចបន្តទៀតដោយសារខ្ញុំងងុយនិយាយចំទៅភ្នែកឡើងទៀត បាទបាទអត់ងុយមកធ្វើដំណើរមកពីនេះមកច្រើនមកហើយអត់បានបានសម្រាប់អីគ្រប់គ្រាន់ណាបាទអញ្ចឹងដូចសម្ដេចដាលេអុយក៏អញ្ចឹងដែរបាទហើយបាទអរគុណហើយបើសិនជាអាចនៅមាន ភាសាគ្នាទៀតអាចបន្តទៀតបានហើយខ្ញុំសូមដល់មកបញ្ចប់ប៉ុណ្ណឹងបាទខ្ញុំក៏សូមអរគុណបងប៉ុណ្ណឹងដែរហ្នឹងអរគុណបាទ អញ្ចឹងហ្នឹងឯងចុងក្រោយដល់អញ្ចឹងមិនទេយើងមិននេះទេយើងមិននេះទេយើងមិននៅយូរទេបងយើងនឹងជំរាបលាទាំងអស់គ្នាហើយខ្ញុំក៏សូមឆ្លើយនឹងសំណួរបើកបើប៉ៅប៉ៅក៏សួរណាក៏សួរខ្ញុំថាតើលោកកឹមសុខាអាចបង្កើតបកថ្មីឬអត់ក្នុងឆ្នាំ2022នេះអានឹងខ្ញុំថាយើងមើលមិនដឹងទេយើងមិនអាចទូទាយបានទេវាវាវិជាការទូទាយប៉ុន្តែសម្រាប់ខ្ញុំខ្ញុំគិតថាបើបង្កើតបកថ្មីដូចជាមិនអាចទេ ហើយបើសិនជាគាត់ទៅចូលរួមបកដែលមានស្រាប់អាហ្នឹងក៏យើងមិនមើលមិនឃើញដែរប៉ុន្តែបើសិនជាថាអាចបង្កើតបកថ្មីឬអត់ហ្នឹងខ្ញុំគិតថាចម្លើយខ្ញុំជាការប៉ាន់ស្មានរបស់ខ្ញុំអឺ80%គឺគាត់មិនទៅបង្កើតបកថ្មីទេបាទហើយ20%ហ្នឹងក៏ហ្នឹងវាហ្នឹងទេបាទខ្ញុំគិតខ្ញុំមានជំនឿថាគាត់មិនទៅបង្កើតទេបាទបើចូលរួមជាមួយនឹងបកផ្សេងផ្សេងតែមានកន្លងមកហ្នឹងគឺយើងមើលមិនឃើញបាទមិនអាចប៉ាន់ស្មានបានបាទសូមអរគុណ បាទអរគុណច្រើនបងដាលេហើយនឹងវ៉ាន់នេះមានអ្វីចូលរួមបន្ថែមទៀតយើងអាចជម្រាបលាបងប្អូនយើងជាចុងក្រោយបាទសូមជ័យបាទអរគុណបងខ្ញុំមិនមានអីបន្ថែមទេតែអរគុណបង ទាំងពីរដែលបានផ្ដល់ឱកាសខ្ញុំបាទជាមតិហើយអឺនឹកបងប្អូនខ្លាំងមែនតើព្រោះថារយៈនឹងរវល់ច្រើនមិនមានឱកាសបាទហ្នឹងហើយហើយសូមចុងក្រោយនេះសូមផ្ញើសារទៅកាន់អ្នកជាតិតៃទាំងអស់នៅក្នុងប្រទេសកម្ពុជា យើងក៏មានគំនិតមួយថាអឺតើតអញតើតក្រុមអញធ្វើបានអានឹងវាត្រូវព្រោះយើងត្រូវតែទម្លាក់នៅអាគំនិតអស្មិមនៈហ្នឹងទៅគណៈបកនយោបាយណាបុគ្គលណាធ្វើក៏ដោយបើធ្វើទៅវាជាបច្ច័យនាំឲ្យកើតមានលទ្ធិប្រជាធិបតេយ្យអានឹងយើងធ្វើមិនបើយើងមិនគ្រប់ត្រូវក៏យើងស្ងាត់ទៅបើយើងចាំបាច់ទៅរិះគន់យើងចាំបាច់ទៅបន្ទុកបែកអាក់បងអាក់ ឬក៏ចាំបាច់ទៅរៀបរៀងសកម្មភាពនឹងទៅអីឬដូចពាក្យចាស់មួយណាគឺពោលថាបើមិនជួយជោគជួយចាយទេគុំយកជើងទៀតទឹកអញ្ចឹងបើមិនគ្រប់គ្រងទេក៏យើងស្ងាត់ទៅបាទវាអត់ជាបច្ច័យវាអត់ធ្វើឲ្យគេធុញទ្រាន់វាអត់ធ្វើឲ្យអាការដែលចលនារបស់គេនឹងវាអខានដល់សារតែយើងហ្នឹងហើយប៉ុន្តែបើសិនជាយល់ថាវាល្អគ្រប់គ្រងទៅតាមរយៈបើសិនជាយើងមិនអាចធ្វើដោយផ្ទាល់ គឺតាមរយៈស្មារតីបាទតាមរយៈថាវិការអីមានទិញទួយអីចេះជួយជ្រុំជ្រែកគ្នាចឹងទៅបាទហ្នឹងហើយសូមអរគុណសូមឲ្យជូនពរចុងក្រោយឲ្យអ្នកតៃនឹងទទួលបានជោគជ័យនៅក្នុងអរគុណច្រើនបងប្អូនឬបំរាស់ចេញពីរបបប្រជានៅពេលខាងមុខនេះបាទអរគុណបងប្អូនដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាគ្នានៅក្នុងថ្ងៃនេះហើយក៏អរគុណសម្ដេចបងប្អូនដាលេអុយបាទក្រុមការងាររបស់យើងសូមថ្លែងអំណរគុណហើយសូមជូនពរ បងប្អូនទាំងពីរសូមមានសុខភាពល្អសំណាងល្អហើយក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនអពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបាទក៏បីឃ្លៀងឃ្លាតឡើយបាទបាទសម្ដេចបងដាលេយើងជួបគ្នាថ្ងៃសៅរ៍នៅបាទ Dallas Texas បាទហ្នឹងហើយបាទបាទថ្ងៃខាងមុខហ្នឹងបាទមានរូបចឹងផងអត់បានមើលខ្លួនឯងមានបាទបាទហ្នឹងហើយគឺយើងយើងទាំងពីរនាក់នឹងរៀបការហ៎ នឹងបាទនឹងចូលរួមបាទនឹងចូលរួមគ្រប់គ្រងលោកប្រធាននៅក្នុងទីក្រុងដាឡាសតិចសាបាទយើងឃើញបាទ3នាក់បាទ3នាក់ដែលយើងមិនមិនថាភ្ជាប់លើកយើងជាមួយលោកប្រធាននេះចង់និយាយថាយើងនឹងហកហែហោមលោកប្រធាននៅថ្ងៃសៅរ៍ខាងមុខនេះនៅទីក្រុងដាឡាសលោកថោស្អាតមែនតើសម្ដេចបងតាលេលោកណាបាទស្អាតទាំង3នាក់សម្ដេចព្រាមស្អាតបាទសម្ដេចបងស្អាតជាងបង អឺហ្នឹងហើយអរគុណច្រើនបាទអរគុណដៃបងតាលេបានរូបភាពដ៏ស្រស់ស្អាតបានដាក់ជូនបាទបាទអូខេបងអឺចាំបងឯងរើសបတ်ចម្រៀងចុះឲ្យខ្ញុំនឹងបិទកម្មវិធីបាទខ្ញុំរើសរើសរើសបងតាលេ បាទអូខេអញ្ចឹងអរគុណបងយើងយើងច្រើនហើយជួបគ្នាបាទបើមានពេលវេលានឹងផ្សាយបន្តបន្តនៅថ្ងៃស្អែកទៀតអរគុណទុនភ្នែកមែនតើបាទសូមគុណជម្រាបលាបាទអរគុណបងបាទ